បាទខ្ញុំមានប្រធានបទចំនួនមួយដែលត្រូវលើកយកមកបកស្រាយចែកជូនបងប្អូនលោកនាងកញ្ញាទាំងអស់បាទនេះមិននេះគឺមិនមែន ជាប្រធានបទទេនេះគឺជាការប្រតិកម្មបាទគឺជាការប្រតិកម្មទៀតហើយប្រតិកម្មរហ័សបាទយើងអត់ទុកយូរទៀតទេបាទហើយសូមជួយចែករំលែកផងបងប្អូនណាពីព្រោះเพจនេះមានបញ្ហាបាទមានបញ្ហាហើយយើងកំពុងតែ ដំណើរការនឹងរៀបចំផ្សាយលើเพจថ្មី បាទពីព្រោះយើងផ្សាយទៅយើងវាប៉ះពាល់ទៅដល់ក្រមតកូលហ៊ុននឹងមានន័យពួកវានឹង report ពេកយើងធ្វើឲ្យមានបញ្ហាណាប៉ុន្តែយើង នៅតែបន្តផ្សាយអញ្ចឹងយើងអត់មានចោះចាញ់ទេទោះបីបងប្អូនមើលប្រហែលអ្នកក៏ប៉ុន្តែ សំខាន់បើខាងក្រុមហ៊ុន YouTube បងប្អូនអ្នកដែលគាត់ រកស៊ីនៅ YouTube នោះគេយកទៅដាក់ YouTube គេមើលច្រើនមើលច្រើនជាងនៅ Facebook ក៏បានច្រើនជាងនេះណាបងប្អូនណាទោះបីនៅទីនេះតិចក៏ដោយมันជាបញ្ហាសំខាន់ឲ្យតែយើងបានផ្សាយបាទផ្សាយបាទអញ្ចឹងបងប្អូនជួយចែករំលែកទៅចែករំលែកទៅបាទវាអត់លោតជា public ដូចលើកមុនទៀតទេពីព្រោះក្រុមហ៊ុន Facebook បាទបាទគេបានប្រមានយើងបាទ មិនមែននេះទេបាទខាងនិយាយចំទៅគឺពួកហ៊ុនសែននឹងវារស់ស៊ីជាមួយ នឹងក្រុមហ៊ុន Facebook បាទពួកឲ្យតែយើងនិយាយប៉ះពាល់យួនប៉ះពាល់ហ៊ុនម៉ាណែតប៉ះពាល់អីដូចជាវាមានបាទវាមានបញ្ហាហ្នឹងបងប្អូនណាបាទអញ្ចឹងយើងអត់អត់ប្រឈប់ទេបើទោះបីយើងនិយាយឲ្យមាន បញ្ហាដល់ភេទយ៉ាងណាក៏ដោយយើងនៅតែបន្តនិយាយអញ្ចឹងយើងអត់ខ្លាចទេបាទយើង អឡែងតែคลายពួកវាអានឹងចប់ហើយបាទចប់ហើយអញ្ចឹងយើងអត់នៅតែបន្តអញ្ចឹងបាទនៅប្រមាណអ្នកក៏ទៅផ្សាយដែរអត់អត់ទៅចោះញោមពួកឯងទេពួកតកូលហ៊ុនឯងមកមក report មកអី Facebook អីមាន បញ្ហាណាគ្រាន់តែខ្ញុំខ្ញុំនិយាយត្រង់តែម្ដងទៅគឺខ្ញុំកាត់យកវីដេអូរបស់សម្ដេចតេជោមាសច្ចៈប៊ុន បាទតេជោមាសច្ចៈប៊ុននឹងដែលគាត់បាន ភ្នាល់ជាមួយនឹងបាចារកម្មយួនហ៊ុនស៊ីណាតនឹងបាទខ្ញុំបានកាត់វីដេអូពី Face ពី Facebook របស់គាត់មកបាទកាត់ហើយខ្ញុំក៏ដាក់យកមកផុសនៅក្នុង page ទូទួលសម្លេងអ្នកស្ការខ្មែរបាទផុសប្រហែលជាមិនបាន10នាទី ផងគឺថាមានការចែករំលែកមានការ live share ច្រើនបាទអញ្ចឹងអាសន្ទុះនឹងវាវាកើនឡើងខ្លាំងបាទ វាក៏ក្រើកវាធ្វើឲ្យប៉ះពាល់ទៅដល់ក្រមគ្រួសារតកូលហ៊ុនហើយអញ្ចឹងគេបានប្តឹងទៅក្រុមហ៊ុន Facebook ឲ្យដកយកវីដេអូនោះចេញបាទដកយកវីដេអូនោះចេញវីដេអូរបស់សម្ដេចចាក់4នឹងយកចេញបាទយកចេញហើយក៏ធ្វើឲ្យเพจនេះអឺมันជាការបើកចំហវាជាបាទវាមិនទលំ ទលាយដោយលើកមុនណាប៉ុន្តែយើងអាចនៅផ្សាយបានចឹងនៅផ្សាយបានចឹងអត់មានបញ្ហាអីទេណាហ៊ុនសែនហ៊ុនស៊ីណាតអឺហ្នឹងពួកអា កាជះយួនអាយ៉ងយួនទាំងអស់ហ្នឹងហើយហើយដើរខំទៅយកលុយយកលុយជាតិយកទៅជួលក្រុមហ៊ុន Facebook វាមិនចំណាយតិចទេបងប្អូនណា Facebook ហ៊ុនសែនណាវាចំណាយច្រើនណាក្នុងមួយខែមួយខែវាបង់ទៅឲ្យក្រុមហ៊ុន Facebook ច្រើនណាមិនវានេះទេបងប្អូនណាបាទវាចំណាយច្រើនណាហើយយើងមើលឃើញ page វាមានការ like មានការ follow អីហ្នឹងជាង10 10លានអ្នក13លានអ្នកបាទប៉ុន្តែជួនកាលហ្នឹងក៏គ្មានអ្នក like អ្នក share មកដែរនិយាយរួមគឺ page ហ្នឹងវា page ហ្នឹងវាទិញឈ្មោះទិញអីគេអញ្ចឹងទៅបាទ page ហ៊ុនសែនហ្នឹងមិនមែនប្រជាពលរដ្ឋខ្មែរ13លានអ្នកហ្នឹងទៅ like page ហ៊ុនសែនទេឈ្មោះគ្រាន់តែមានតែតួលេខទេជួនកាលអ្នកដែល like ហ្នឹងភាគច្រើននៅឥណ្ឌានៅនេប៉ាល់នៅអីអាហ្នឹងគ្រាន់តែឈ្មោះខ្ចលឈ្មោះនេះទៅ ឲ្យតែបានចំនួនវាអត់គុណភាពបាទเพจអាហ្នឹងនិយាយเพจអាអាអាទេវេលเพจអាទេវេល13លានអ្នកជាងហ្នឹងបាទ13លានអ្នកជាងហ្នឹងបាទវាមានវាមានតែចំនួនតួលេខតែប៉ុន្តែវាអត់គុណភាពបាទអាហ្នឹងចង់និយាយទៅเพจเพจហ៊ុនសែនបាទហើយវាខ្លាចណាស់យើងចូលទៅខមមិនអីមុំមុំវាវាបិទវាប្លុកយើងបាទអានេះវា វាខ្លាចតាំងពីគេចូលខមមិនឡើងណាបាទមែនតែនទៅវាធ្វើអានេះនាយករដ្ឋមន្ត្រីចោផងនាយករដ្ឋមន្ត្រី Facebook ផងអានេះគ្រប់សពផងនាយករដ្ឋមន្ត្រីចោប្លន់ចោអីអានាយករដ្ឋមន្ត្រី Facebook ទៀតមែនធម្មតានេះចំណាយលុយមិនតិចទេវាទៅបង់ឲ្យក្រុមហ៊ុន Facebook ដើម្បីកំតិចនៅរាល់ Facebook ឬក៏ page របស់គណៈបពប្រឆាំង អ្នកណាដែលនិយាយរិះគន់និយាយបរិហាប៉ះពាល់តកូលហ៊ុនគឺវា report ទៅក្រុមហ៊ុន Facebook ឲ្យបិទគេពួកអាចោចង្រៃអានឹងពួកអាចង្រៃអានេះវាធ្វើអីគេមិនបាន វាធ្វើអីគេមិនបានវាទៅវាទៅបំផ្លាញ Facebook គេណាវាទៅបំផ្លាញ Facebook គេវាមានក្រុមរបស់វាក្រុមរបស់វានិយាយចំទៅហើយមានអាអ្នកអឺមានអាភ្នាក់ងារវានឹងអាពួកអាជនពួកអាយួននឹងធ្វើការនៅ Facebook ទៀត បាទពួកអាយុនធ្វើការនៅ Facebook ទៀតអញ្ចឹងវាមានបណ្ដាញវាបាទវាមានបណ្ដាញវាអញ្ចឹងឯងធ្វើអីធ្វើទៅឯងបិទអីបិទទៅឯងបិទឯងបិទមួយឯងបង្កើតមួយទៀតឯងបិទមួយឯងបង្កើតមួយទៀតឯងខ្លាចទេនិយាយទៅយកបងប្អូនយកទៅដាក់ YouTube បងប្អូនអ្នកដែលរកស៊ី YouTube យកទៅដាក់ YouTube ទៅបាទផ្សាយនៅទីនេះទោះបីតិចក៏មិនមិនជា มันជាបញ្ហាសម្ដេចសម្រាប់សម្ដេចសេរណាអត់មានខ្វល់ខ្វាយរឿង like view ទេសំខាន់ឲ្យតែមានព័ត៌មានដល់បងប្អូនអត់មានថាអូចាំបាច់ 5k 10k ចូលមកមើលអូអគុណភាព យើងចង់បានគុណភាព យើងមិនមែនចង់បានអាចំនួនមកដើម្បីយកមកធ្វើអី បាទអាចំនួនច្រើនហ្នឹងជួយការពួកលក់លេហ្នឹង20 30k ហ្នឹងយកទៅប្រយោជន៍ស្អីនោះណាអាពួកលក់លេពួក ត្រីដាណាពួកលក់ស្អីស្អីនោះម៉ែរួយម៉ែស្អីនោះយកទៅទៅប្រយោជន៍យកធ្វើម៉ាំអីអា10 20k ឡាចនោះវាអត់មានសំខាន់នេះទេវាអត់មានសំខាន់នេះទេបងប្អូនណាសំខាន់ណាកិច្ចការងារយើងនិយាយឲ្យបងប្អូនប្រជាពលរដ្ឋដឹងអំពីទង្វើទុច្ចរិតទង្វើក្បត់ជាតិរបស់ក្រមគូសាតកូលហ៊ុនយើងត្រូវតែបើកកកោះកកាយឲ្យបងប្អូនប្រជាពលរដ្ឋដឹងថាពួកវានឹងគឺជាក្រមចារកម្មយួន គឺជាយួន បាទជាកិញយួនជាភ្នាក់ងាររបស់យួន មកបំផ្លាញប្រទេសកម្ពុជា មកសម្លាប់ប្រជាពលរដ្ឋកម្ពុជាអាហ្នឹងយើងត្រូវតែនិយាយបាទយើងត្រូវនិយាយកុំឲ្យវាស្អីវាថាវាទៅរំដោះពូជវាទៅពូជវាមករំដោះបាទពូជវាមករំដោះប្រជាពលរដ្ឋកម្ពុជាវាវាពូជវាវាថាពូជវាវានិយាយអញ្ចឹងវាថាពូជវាមករំដោះណាវាមករំដោះក្បាលពួកយើងណាវានិយាយនឹងមើលតែវានឹង ប្រទេសកម្ពុជានឹងសម្រាប់តែវាអញ្ចឹងវាចង់វា ថាវារំដោះបាន ហើយគឺវាត្រូវតែកាន់កាប់តពូជតពងតតកូលវាដល់ចៅដល់ចៅទួចចៅលួចចលៀបវាចង់និយាយថាវាគ្រាន់តែជាឆ្លប់ខ្មែរក្រហមមួយវាជាប្លន់គេរបស់ច័ន្ទស៊ីប៉ែនសវណ្ណហ្នឹងវាជាប្លន់ប្លន់អ្វីដែលគេសមិទ្ធផលរបស់គេហ្នឹងវាតាមពិតវាជាប់គុកនៅអីអីកោះតឡាចនៅអីណានោះនៅនៅឯនោះនោះ វាគ្មានបានមកតស៊ូមករំដោះជាស្អីវាភ្នែកខ្វាក់ដោយសារលួចមន់នឹងដោយសារលួចមន់គេនឹងហើយហើយរឿងទៅចេះតែយកមកអើយងប់ហើយហើយកុំទៅបោកណាបោកបានអាទេវេវហើយទៅបោកប្រជាពលរដ្ឋខ្មែរហើយបោកបានតែពួកអា CPP 10គាត់ពួកឯងនឹងទៅបោកទៅបោកប្រជាពលរដ្ឋខ្មែរទូទៅបោកមិនបានទេអ្នកអាទេវេវអាអាទេវេវអឺ អីបានថាវាចំបងប្អូនណាហើយខ្ញុំថ្ងៃនេះប្រតិកម្មទៅចារកម្មយួនហ៊ុនស៊ីណាតបន្តទៀតបាទប្រតិកម្មទៅវាបន្តទៀតណាបងប្អូនណារឿងដែលវាអឺប្រមាថមាក់ងាយប្រមាថមាក់ងាយពួកយើងស្អីស្អីហ្នឹងបាទយើងអត់មានសុខចិត្តទេយើងអត់មានអឺទៅធ្វើអារបៀបស្រេចចិត្តដែលវាចង់បានអញ្ចឹងទេណាអត់ទេ ឥឡូវនេះគឺពួកយើងហ្នឹងគឺព្រមព្រៀងដាក់លក្ខខណ្ឌហើយយើងទទួលទទួលព្រមធ្វើឥឡូវហ្នឹងគេយើងពួកយើងប្រកាសទាំងអស់គ្នាហើយទូទៅហើយសច្ចៈមុនដាលេអុយធីតាភូសូហ្វីសកុន្ទ្រៈឡុងប្រកាសអស់ហើយប៉ុន្តែឥឡូវហ្នឹងបែរជាពួកវាហ្នឹងមិនឥឡូវហ្នឹងបាទពួកវាហ្នឹងឥឡូវវាមិនស្ងាត់បាទណេះស្ងាត់ ឲ្យយកមកធ្វើ DNA មកអឺចង់ប្រមាថកាត់កកាត់ក្បាលអីគេណាឥឡូវនឹងយកមកយកអាលេដឹកថងនឹងមកធ្វើ DNA មកយកមកមកអាមេរិកមកខែ2នឹងមកហើយមកប្រជុំអាអាស៊ានអាមេរិកហ្នឹងហើយយកវាមកផងយកមកទាំងអស់មកយកទាំងយងកាមេរ៉ាមកផងកុំភ្លេចណាអាលេដឹកថងយកយកមីយងកាមេរ៉ាមកផងយាយអានេះ ហ្នឹងហើយបន្តទៀតរឿងយាយហ្នឹងបាទវិចារកម្មយួនហ្នឹងស្អីវាទៅបំបាទអាយួននឹកមើលបងប្អូនមើលរូបវាបន្តិចឲ្យមើលរូបវាតែវាទៅបំពាក់អីមេដៃអីណាជាតិថ្នាក់លេខ3នៃកងតបយួនណាមើលណាវិចារកម្មយួនហើយមានវីដេអូ មានវីដេអូ ចាក់ឲ្យបងប្អូនស្ដាប់ស្អីណាវាមេដៃវានឹងមេដៃចារកម្មយួនថ្នាក់លេខ3ហើយស្មើនឹង រដ្ឋមន្ត្រីរបស់ប្រទេសយួនបាទអាមេដៃដែលដែលក្រសួងការពារយួនការពារយុទ្ធការពារជាតិយួនពាក់ឲ្យវាហ្នឹងអាមេដៃហ្នឹងវាថាវាស្មើនឹងឋានៈវាស្មើនឹងរដ្ឋមន្ត្រីហើយថាប្រជាជនយួនហ្នឹងគោរពវាបាទគោរពវាដូចម៉ែយីអញ្ចឹងបានន័យថាមិនវាវាយួនសុតមានអីបាទអានេះពូជយួនសុតបាទយួនទាំង យួនទាំងវិចារកម្មហ្នឹងទាំងអាលេដតុនយួនសុតបាទបងប្អូនស្ដាប់ស្ដាប់តិចទៅក្រុមពួកវិចារកម្មយួន វាទទួលបាន មេដាយហ្នឹងបងប្អូនទស្សនាវីដេអូខ្លីនេះបន្តទៀតបងប្អូនណាបាទខ្ញុំសូមថ្លែងអំណរគុណនិងសូមអបអរសាទរចំពោះលោកជំទាវហ៊ុនស៊ីណាព្រមទាំងស្វាគមន៍ដល់បងប្អូនមិត្តភក្តិទាំងអស់ដែលជា សកម្មជនស្នេហាគណៈបកប្រជាជន រយៈពេលមួយអាទិត្យដែលខ្ញុំឡើងទៅប្រទេសវៀតណាមខ្ញុំបានប្រជុំជាមួយគណៈកម្មការប្រជុំបកព្រមទាំងក្រសួងការពារជាតិវៀតណាមលោកបានផ្ដល់មេដាយវីរនារីស្នេហាជាតិគឺវីរនារីដែលមានគំរូរបស់កម្ពុជាស្នេហាជាតិផ្នែកការកម្មជូនដល់លោកទំពាវហ៊ុនជីណាតមេដៃមួយនេះគឺប្រជាជនវៀតណាមទាំងអស់គេគោរពលោកទំពាវវៀតណាមហ៊ុនជីណាតប្រៀបដូចជាម៉ែគេឲ្យគេដែរ ចាជាមេដៃដ៏ខ្លាំងមួយគឺវិរៈវរីចាសូមអរគុណថ្នាក់លេខ3ស្មើនឹងរដ្ឋមន្ត្រីចាថ្ងៃនេះខ្ញុំសូមអឺបំពាក់ជូនផ្ទាល់តំណាងឲ្យក្រសួងកាពិជារាណាខ្ញុំក៏មានមេដៃមួយនេះដែរហើយលោកជំទាវហ៊ុនសេនីក៏បានមួយដែរក្នុងប្រទេសកម្ពុជាមានស្រី3នាក់ប៉ុន្តែខ្ញុំអត់ដឹងបានថាលោកជំទាវគាត់ចេញមកដែរចាំទូថ្ងៃក្រោយព្រោះអីនៅផ្ទះអត់បានចាំថ្ងៃក្រោយប្រកាសមួយទៀតជូនលោកជំទាវហ៊ុនសេនីចាជាវិរៈនារី ជាតកោហ៊ុនដែលបានបំពេញការងារជូនប្រជាជនខ្មែរយើងហើយមេដៃនេះទឹកតាធ្លាក់ពីលើចំណោមមិញហ្នឹងហើយខ្ញុំចាំយូរនឹងយកពីស្ថានទូតដើម្បីបង្ហាញស្ថានទូតឲ្យដឹងថាប្រយ័ត្ននេះណាអូសិតយកទៅបង្ហាញស្ថានទូតឲ្យដឹងសាវិរៈនារីវិរៈនារីខ្មោចយកវាធ្វើការងារអីស្អីវាពួកវាសិតវិរៈវិរៈនារីយីមីចារកម្មយួនមីចារកម្មយួនហ៊ុនស៊ីណាត មីស្អីមីអីអីបងប្អូនគេហៅអីមីឡាំឡាំឡាំភឿងឡាំឡាំភឿងឡាំអីមិនឡាំឡាំដឿងមិនណាពួកពួកគណៈបកប្រជាជនពួកយួនហៅមីមីឡាំដួងមីឡាំដួងហ្នឹងហ่ะណែវើយណាមីយួនចង់រៃណែវើយណាមីស៊ីណាត់ចារកម្មយួនអប្រៃណែណែវើយប្អូនអាកបីណែ បត់នោះបត់ចម្រៀងហ្នឹងគេមានអញ្ចឹងតាណែវើយមីហ៊ុនស៊ីណាតចារកម្មយួនណែវើយមីហ៊ុនស៊ីណាតមីងអាអាលេដកថងចោយួនអាបត់ចម្រៀងហ្នឹង មានតែបងប្អូន មានចាំនិពន្ធអាបត់ហ្នឹងមួយអ្នកអ្នកនិពន្ធបាទនិពន្ធមើលឲ្យខ្ញុំច្រៀងបត់ហ្នឹងមួយមើលណែវើយនឹងមានចារកម្មយួនហ៊ុនស៊ីណាតណែណែវើយនឹងមានវីរៈដេរីយួន ពួនសម្រាប់ខ្មែរអញនឹងតាមកំតិចគ្មានឲ្យឯងពួកឯងអីពួកអីមកមកមកអីណារឿងទឹកដីខ្មែររឿងអីទេអត់មានទេណាយួនឲ្យដឹងថាយួននេះច្បាស់ឥឡូវស្ដាប់ប្អូនវិចារកម្មយួនឯងនិយាយបន្តិចទៅកុំឲ្យចេះតែថាលេលើអាលេអាលើដូចឡានអាលប់លេខឲ្យចេះស្ដាប់អាអាតេវេអាចោអាចោលួចមន់ផាក់ភ្នែកតិចស្ដាប់វាតិចពូនិយាយភាសាជាអ្វីបងទៀត សូម្បីទៅប្រពន្ធពូនេះក៏ជឿវៀតណាមដែរកូនពូហ៊ុនម៉ាណែតនេះគឺកូនកាត់មិនមែនបានសង្កេតថាកូនបកើតរបស់ហ៊ុនសែនទេ គឺកូនរបស់ប្រពន្ធពូជាមួយនឹងអតីតប្តីរបស់គាត់យាយកូនកាត់ណា ថាកូនយួនកូនយួនណាកូនកាត់ណាឡៃរៀបរាប់អីថាកូនអាលេដឹកថងកូនអាលេដឹកធោ ជាមួយនឹងប្រពន្ធរបស់អញនៅប្រពន្ធដែលគេយកមកផ្ញើអញកូនផ្ញើអញនិយាយអញ្ចឹងទៅវាច្បាស់លាស់ទៅកុំអារបៀបទៅកូនកាត់កូនអីយីអានេះបាទមើលទៅចារកម្មយួនហ៊ុនស៊ីណាតមើលទៅ បាទយួននៃខ្មែរហ្នឹងមើលមើលមុខមើលមើលអាលេដកខុងមើលអាមើលអាលេដកខុងអាលេដកខោមើលមើលមុខវាមើលមើលបាទមើលដូចទេមើលមើលគ្មានខុសអីត្រង់ណាបន្តិចទេ បាទអត់មានខុសត្រង់ណាបន្តិចគឺប៉ុណ្្នឹងហើយអាមិនទៀតនៅរៀបរាប់អីទៀតកើតនៅណាកើតនៅសំរោងនៅចកាដងឯណាអត់មានទេអានេះ scan មកគឺ វាពុំ100%តែម្ដងសឹងតែមិនបាច់ធ្វើធ្វើ DNA ទេធ្វើ DNA ហ្នឹងបាទអឺគឺ Mark A Smith បាននិយាយច្បាស់ហើយគាត់បាននិយាយច្បាស់ហើយឯកសាររបស់ Mark A Smith ហ្នឹងមានត្រឹមត្រូវវរៈសនីត្រី Mark A Smith របស់អាមេរិកហ្នឹងណាចារកម្មយន្តហ៊ុនសេណាតកុំចេះតែភ្លើមកស្អីខ្លួនឯងហ្នឹងធ្វើធ្វើស្អី បានទៅជាបាន មេដៃអាយួនប្រពាក់ឲ្យអាកងតបយួនពាក់ឲ្យអញ្ចឹងបានន័យថាមិនវានឹងវាវាវាចារកម្មពួកវានឹងក្រមពួកវានឹងបំផ្លាញខ្មែរសម្រាប់ខ្មែរបាទណាអញ្ចឹងវាបានសម្រាប់ខ្មែរវាទៅ បានមេដៃពីអាយួនពីអាក្រសួងការពារជាតិយួនវាឲ្យឲ្យវាណាហើយមេដៃនឹង សិតអីស្មើនឹងរដ្ឋមន្ត្រីស្មើរដ្ឋមន្ត្រីហើយប្រជាជនយួនចាត់ទុកវា ដូចជាម៉ែឪ បាទជាម៉ែឪអញ្ចឹងអឺវានេះវាដឹងគុណជួនណាវាបំរើយួនដាច់ថ្លៃដើម្បីអំណាចបពពួកក្រុមគ្រួសារវាបាទវាបានមេដៃមែនក៏ប៉ុន្តែអ្វីដែលវាបានមេដៃនឹងបានមកពីការសម្លាប់ខ្មែរប្លន់ខ្មែរធ្វើបាបខ្មែរបំផ្លាញខ្មែរអានឹងវាបានមេដៃនឹងដើម្បីយកទៅផ្គប់គុណអាចវាយវានោះ បាទអីស្អីសិតវិរៈនារី ស្នេហាជាតិគណៈបកប្រជាជនផេះស្អីបានតស៊ូពីកាលមកហើយសិតតែសិស្សជំនាញស្អីឯងអីចារកម្មអីវិចារកម្មយួនណែវើនឹងវិចារកម្មយួនហ៊ុនស៊ីណាតណែវើនឹងយួនចង់រៃថ្ងៃនេះដាក់បន្តិចដាក់បន្តិចអញ្ចឹងមើលមើលឲ្យវាឲ្យកក្រើកបន្តិច YouTube យកទៅដាក់បន្តិចទៅណា YouTube ទោះបីបងប្អូននៅនេះមិនបានមើលច្រើនមែនប្រហែលមិនបញ្ហាទេ ថ្ងៃនេះបានតទៅវាបន្តិចតទៅថែមទៀតណាបងប្អូនម្សិលមិញដាក់វារៀងស្ទើបាទម្សិលមិញរៀងស្ទើឥឡូវថ្ងៃនេះដាក់ឲ្យវាគ្រប់គ្រឿងឲ្យវាគ្រប់គ្រឿងតែម្ដងណាចង់វាមោទនភាពអួតថាវាពូជវានឹងពូជវាយកមកបានរំដោះខ្មែរដែលបានមករំដោះខ្មែរហើយធ្វើឲ្យបានឲ្យក្បាលពួកយើងនឹងបានមកនៅក្រៅស្រុកវាអួតវាមោទនភាពវាថាពូជវានឹងណារំដោះពួកយើង របស់ពួកយើង ហើយទៅមានក្បាលពួកយើងបានមកនៅស្រុកគេបាទយាយតែវិយួនចង់រៃតែវិយួនអាប្រៃវិយួនបល័យខ្មែរវិយួនណាបានថាមើលទៅវានឹងស្អីដូចដែរដូចអាកបីវានិយាយអញ្ចឹងថាវានឹងអឺសាលារៀននឹងសាលារៀនរបស់វា អឺសាលារៀនស្រុកខ្មែរសាលារៀនរបស់វាទីពេទ្យរបស់វាអ្នកឯងទៅ បានទៅចូលរៀនសាលា សាលារៀនវាឲ្យផ្លិចគិតផ្លិចគុណវាធ្វើទៅអញ្ចឹងណាវាយកទៅប្រទេសកម្ពុជាវាទៅជាយកទៅក្តោបក្តាប់សម្រាប់តែតែពូជពងពួកវាវាអត់មានគិត ថាជារបស់ រួមជារបស់ប្រយោជន៍ប្រជាពលរដ្ឋទូទៅ ជារបស់ជាតិទូទៅឯណាហើយវានឹងសួរថាវា មានមោទនភាពអី អ្វីដែលសមិទ្ធផលវាបាននេះវាបានមកដោយសារការប្លន់គេការសម្លាប់គេទេសមិទ្ធផល ដែលវាមានសពថ្ងៃទាំងអស់ហ្នឹងវាគ្មានរឿងវាបានមករឿងដោយសារវារំដោះស្អីស្អីទេវាអត់មានទេវាគ្មានគ្មានដែលមានស្នាដៃត្រង់ណាទេគ្មានស្នាដៃពួកវាណាមួយដែលដែលចូលមករំដោះជាតិប្រទេសជាតិរបស់យើងទេអត់មានសោះបងប្អូន កុំជឿពួកវាវាកែប្រែប្រវត្តិសាស្ត្រកែកលៃប្រវត្តិសាស្ត្រវាចង់ឲ្យគេសរសេរសភៅរឿងស្អីកូនឲ្យសេសភៅប្រវត្តិវាអីណាកូនកូនអីណាក្រោមពន្លឺព្រះច័ន្ទព្រះអីណាវា បាទកូនចៅក្រោមពន្លឺយួន បាទកូនចៅក្រោមពន្លឺយួនបាទចង់ឲ្យវាឲ្យគេសរសេរនឹងដើម្បីបំបត្តិភ័ស្តាងឲ្យលើកតម្កើងវាសិតតែវានឹង ជាអ្នករំដោះជាតិជាស្អីវាវាចង់ប្រៀបវាថាវាស្មើស្ដាច់កនស្ដាច់អីវាណាវានោះបាទវាចង់អួតមោទនភាពវាទៅនឹងវាវាស្មើតម្លៃវាខ្លួនវាស្មើស្ដាច់កនអានេះគ្មានបានមកកញ្ចក់ជើងស្ដាច់កនណាទេហើយកុំចង់យកទៅខ្លួនទៅបៀតនឹងគេស្អីអេអីកូនស្អីក្រោមពន្លឺប្រច័នស្អីណាហើយកូនចៅកូនចៅប្លន់ក្រោមពន្លឺយួនកូនចៅលួចមន់អត់មានស្អីទេ ហើយរឿងរឿងម៉ៅអាយុធដែលមិនសរសេរអាសភៅឲ្យវានឹងបានចប់ព្រោះគាត់មិនចង់ឲ្យក្បត់មនសិការជាតិរបស់គាត់ម៉ៅអាយុធជាមនុស្សដែលមានមនសិការជាតិខ្ពស់ខ្ពស់គាត់ចឹងគាត់មិនធ្វើតាមអាអាកបីនឹងទេគាត់មិនធ្វើតាមអាតេវេលនឹងទេឲ្យគាត់កែឆ្នៃប្រវត្តិសាស្ត្រឲ្យសរសេរបដិទ្ធថាវានឹងវាបានរំដោះវានឹងពិតជាប្តីប្រពន្ធជាមួយនឹងមីក្រូហ្វឿងនឹងបាទ មីប៊ុនសៀមហៀងនឹងមីវៀងកេធើវៀងកេធើនឹងបាទឈ្មោះច្រើនណាឈ្មោះឈ្មោះឈ្មោះប្រពន្ធអាលេដឹកធរនឹងច្រើនណាវៀងកេធើផងបាទប៊ុនសាមហៀងមិនអីណាវាអើយឈ្មោះវាកព្រឿងផងមីឡាំយយមីឡាំភឿងមីឡាំដួងមីឡាំដើយឈ្មោះវាច្រើនឈ្មោះចឹងបើអាយុធមិនធ្វើតាមមិនធ្វើតាមវា អាណាមួយមិនធ្វើតាមវាគឺវាសម្លាប់ណាហ៊ុនសែនណាបាទអានឹងអានឹងសាហាវអានឹងដៃឆៅបាទអ្នកណាមិនធ្វើតាមបជាវាគឺវាសម្លាប់បាទវាសម្លាប់បាទហើយអញ្ចឹងវាចោតវាថាទៅជាឈឺទៅជាគ្រោះថ្នាក់ដោយនេះដោយនោះអីចឹងទៅដោយជំងឺអីចឹងទៅតាមពិតអានឹងវាបាទវាគម្រាមមកអយុធបងប្អូនអត់ដឹងទេរឿងហ្នឹងណា បាទរឿងហ្នឹង បាទរឿងគ្រាន់តែឲ្យម៉ៅអយុធសរសេរសភៅកូនអីកូនស្អីក្រំពលឺប្រច័នអីខ្ញុំមិនចង់ហៅបាទម៉ៅអយុធបងប្អូនបាទគឺស្លាប់អ្នកដែលមានចំណេះដឹងមួយដល់បាទម៉ៅអយុធគឺសំតែជារដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ុន្តែគាត់មិនមិនធ្វើទេគាត់សុកចិត្តធ្វើជាអគ្គនាយក បាទអគ្គនាយកនៅក្រសួងព័ត៌មានគាត់ មានចំណេះដឹងខ្ពង់ខ្ពស់ជើជ្រះម៉ៅអាយុគាត់សរសេររឿងសរសេរអីគឺដិតដាមទៅដោយជាតិនិយមជាតិនិយមអញ្ចឹងកាលណាអ្នកដែលមានមនសិការជាតិអ្នកដែលមានឆន្ទៈស្រឡាញ់ជាតិពិតប្រាកដគឺវាអត់ទុកទេវាសម្រាប់ចោលហើយអ្នកដែលចេះដឹងបាទអ្នកដែលចេះដឹងគឺវាមិនទុកទេបាទគឺពួកអាយួនពួកអាហ្នឹងគឺវាខ្មែរក្រហមហ្នឹងគឺវាវាអត់ទុកទេណាវាអត់ទុកទេណាអាហ្នឹងបាទ អ្នកអាកូនចៅក្រោមពន្លឺយួនបាទហ្នឹងអាស្អីឯណាសិតតែស្អីរៀននៅសាលាវាអត់ដឹងគុណវាចេះដឹងដោយសារសាលាវាហើយមកដល់ក្រៅប្រទេសស្រែកជេរវាយាយបើឯងធ្វើត្រូវអញអញចាំជេរទៅអីបើឯងធ្វើខុសនឹងឯងបំផ្លាញជាតិឯងក្បត់ជាតិកាត់ទឹកដីឲ្យយួនឯងជេរណាឯងជេរឯងទុកឲ្យធ្វើម៉ាំ បងឯងធ្វើល្អឲ្យដឹកនាំប្រទេសជាតិរីចម្រើនទៅធ្វើឲ្យមានសាសនាមានប្រពៃណីជាតិមានអីត្រឹមត្រូវទៅឯងមកបំផ្លាញសាសនាឯងធ្វើបំផ្លាញសាសនាខ្ទេចខ្ទីអស់បំផ្លាញសាសនាខ្ទេចខ្ទីអស់ឲ្យមានសៀងច័ន្ទហេងមួយសៀងច័ន្ទហេងមួយធ្វើបំផ្លាញខាងសាសនាខ្មែរវិចារកម្មយួនសៀងច័ន្ទហេងមួយ ពីនឹងមួយខាងបំផ្លាញសាសនាខ្មែរនៅក្នុងប្រទេសក្រៅប្រទេសវាចែកគ្នាវិចារកម្មយួនវាបែងចែកគ្នាច្រើនណាស់វិចារកម្មយួនសៀងចន្ទហេងហ្នឹងវាធ្វើរឿងរឿងផ្នែកសាសនាទៅវាពង្វក់ប្រសង់ពង្វក់អីជាមួយនឹងវិចារកម្មយួនហ៊ុនស៊ីណាតហ្នឹងសាសនាវាទៅបកើតវត្តបកើតអីពេញក្រៅប្រទេសនៅជប៉ុននៅបាទនៅជប៉ុននៅឥណ្ឌាវាចំណាយលុយវាយកលុយខ្មៅលុយកខ្វក់យកទៅបកើតវត្តបកើតវត្តបកើតអីឲ្យមានប្រសង់ អីស្អីទៅពេលឲ្យប្រមូលបានលុយបានបច្ច័យពីវត្តពីប្រសង់អីនឹងទាំងអស់ហ្នឹងគឺយកទៅឲ្យហ៊ុនសែនហ៎ឲ្យទៅយួនហ៎ឲ្យណែអ្នកខំចូលបនចូលអីមួយចំនួនវត្តរបស់គណៈបកប្រជាជនឲ្យទៅប្រមូលទៅយកឲ្យទៅនោះអាកបីវាយក្បាលប្រជាជនរាល់ថ្ងៃនៅស្រុកខ្មែរនោះប្លន់ដីខ្មែររាល់ថ្ងៃធ្វើធ្វើបាបខ្មែររាល់ថ្ងៃខំខំចូលបនណាបាទ100 200ខ្លាច់100 200ខ្លាច់ចាញ់គេចូល2000នោះ 5000ទៅច្រើនបាទបានពឿយមេតាយកទៅយកទៅឲ្យអាកបីនោះយកឲ្យតែកបីវាយក្បាលខ្មែរនៅក្នុងស្រុកខំធ្វើប៉ុនដើម្បីបានឡើងឋានសួគ៌ឯណាហ្នឹងមិនឡើងឋានសួគ៌ទេ ចុះនរកទេយកលុយចូលប៉ុនហ្នឹងចូលឲ្យទៅពួកអាអាកបីពួកអាក្បត់ជាតិហ្នឹងយកទៅវាយក្បាលប្រជាជន ធ្វើបាបប្រជាជនក្នុងស្រុកអាហ្នឹងអត់បានប៉ុនទេបាទអត់បានប៉ុនទេអញ្ចឹងអ្នកធ្វើប៉ុនខុសវត្តគឺបានបាបពេញទេណាកុំថាកុំថាណាអាហ្នឹងខ្ញុំនិយាយ ទូទៅតែម្ដងបាទទូទៅគ្រប់វត្តទាំងអស់តែម្ដងបាទឥឡូវគណៈបព្វជិជនគេខំដើរគ្រប់វត្តតាក់ទងគ្រប់វត្តទាំងអស់នៅអាមេរិកនៅបារាំងនៅណានៃទាំងអស់មកមិនតាមប៉ុណ្្នឹងដល់ជប៉ុនទៀតដល់ជប៉ុនទៀតវាយកសាសនានឹងទៅអឺវាទៅយកសាសនានឹងទៅបិទបាំងទៅបិទបាំងអំពើទុច្ចរិតរបស់វាវាយកសាសនានឹងធ្វើជាអាជីវកម្មបាទអានេះខ្ញុំជម្រាបជូនបងប្អូនទាំងអស់បាទ នៅរដ្ឋមួយចំនួនហ្នឹងវត្តហ្នឹងគឺវត្តរបស់គណៈបកប្រជាជនហ្នឹងវាវាយកបានវាវានេះយើងបាទបាទវាយកគឺថាអឺវត្តវត្តភិកច្រើនបាទវត្តភិកច្រើនអញ្ចឹងវាវាទិសដៅរបស់វាមិនគឺវារកកន្លែងទីប្រជុំជនទីមហាជនប្រមូលផ្ដុំហ្នឹងគឺវាទៅទៅរកកន្លែងហ្នឹងបាទហើយលុយវាបានមកពីអី លុយកាប់ព្រៃឈើលុយលក់អាភានគ្រឿងញៀនលុយខ្មៅលុយកខ្វក់ពីស្រុកខ្មែរមកហ្នឹងយកមកធ្វើវត្តបានបច្ច័យបានលុយមកវិញប្រមូលយកទៅវិញអស់ដដែលគ្រប់របស់វាវិញដដែលបាទបានរបស់វាវិញដដែលវាសៀងច័ន្ទហេងហ្នឹងបាទឥឡូវនិយាយដល់ចំណុចចំណុចហ្នឹងគឺថាពឿយមេតាគេត្រូវបានចាប់ដាក់គុកហើយបាទពឿយមេតាបាទពឿយមេតាធ្វើភ្ជុះធ្វើភ្លៀងនៅប្រសងពឿយមេតាអ្នកនៅខាងផេនស៊ីវ៉ាញ៉ាហ្នឹងដឹងហើយបងប្អូននៅនៅខាង Pennsylvania នៅអីហ្នឹងហើយទៅកសាងវត្តនៅឥណ្ឌានៅជប៉ុននៅអីឥឡូវរឿងរ៉ាវវារឿងនេះរឿងផ្ទៃក្នុងរបស់វាទេពឿយមេត្តាហ្នឹងបាទឥឡូវលែងជាលោកហើយបាទបុគ្គលពឿយមេត្តាហ្នឹងបាទលែងជាលោកឥឡូវគេចាប់ផ្សឹកវាយខ្នោះបាត់ហើយណាប្រហែលម៉ោងមកជា20ម៉ោង10ម៉ោងមុនហ្នឹងគេវាយខ្នោះបាត់ហើយបាទវាយខ្នោះបាត់មុនហើយបាទ គេចេញដេកាទៅឲ្យទៅចូលទៅប្រជុំចូលទៅអីអានោះគេចាប់យកបដ ாய் វាយខ្នោះបដ ாய் ផ្សឹកបដ ாய் បាទរឿងហ្នឹងរឿងផ្ទៃក្នុងគណៈបកប្រជាជនគ្នាវាទេបាទឲ្យវាធ្វើទៅមួយអាងខ្នងនេះមួយអាងខ្នងនោះបាទពឿយមេតានឹងអាងឯណាអាងប៊ុនរីហ៊ុនសែនអាងកវឿងអាងវៀងកេធើអាងវៀងកេធើបាទប្រសិនតែមានខ្នងហើយសៀងកាន់ហេងអាងណាបាទអាងយួន មេវាវាអាងរៀងរៀងខ្លួនបាទអាងរៀងរៀងខ្លួនអានេះរឿងវាវាបែកបែកបែកបែបរបៀបចែកគ្នាមិនត្រូវធ្វើកិច្ចការគ្នាមិនត្រូវបាទគឺឥឡូវចាប់បាទចាប់ចាប់ពឿមេតាដាក់គុកដាក់គុកបាទថាពីមកបត់ស្អីស្អីណាអឺញុះញង់បត់ស្អីណាបដកម្មស្អីស្អីណាបាទហ្នឹងឃើញបងប្អូនបានឃើញទេបាទព្រះអង្គលួនសវត្ថអីផុសខ្ញុំអត់បានបានផុសទេបាទ ខ្ញុំខ្ញុំដឹងថាអានឹងលបែងរបស់វាលបែងពួក CPP សិតតែអាសិតតែពួកគណៈប្រជាជនអាហ្នឹងអំពើបាបអំពើបាបរបស់ពឿយមេតាហ្នឹងណាពឿយមេតាហ្នឹងទៅបាតកម្មនៅនឿយយ៉កគាំទ្រហ៊ុនសែនណាបាទវត្តពឿយមេតានៅខាងផេនស៊ីវ៉ាញ៉ាហ្នឹងណានៅខាងនេះតាបាទនៅអាមេរិកសុកសុកនៅនេះសុកសុកបាទខ្វះអីទៅឥឡូវទៅឲ្យទៅទៅស្រុកខ្មែរនៅគេចាប់ដាក់គុកហើយគេចាប់ដាក់គុកគណៈប្រជាជនវាចឹងហើយបើដើរវាមិនស្រួលវាចាប់ដាក់គុកហើយ កុំថាហើយថាលោកកុំថាប្រសក់ថាប្រសង់អីទេហើយតែធ្វើនេះទៅវាចាប់ដាក់គុកហើយបាទអាហ្នឹងអញ្ចឹងបើនៅជាមួយហ៊ុនសែនគឺថាបើសិនអ្នកណាមួយចង់ដកឃ្លាដកខ្លួនចេញគឺត្រូវតែងាប់ត្រូវតែជាប់គុកត្រូវតែបាត់ខ្លួនអាហ្នឹងអញ្ចឹងវាច្បាស់លាស់ណាស់ត្រង់ហ្នឹងមកពួកគណៈបព្វជិជនដឹងហើយតាលោកដៃតាហ៊ាន ចូលប្រឡូកជាមួយតកូលហ៊ុនត្រូវដាក់ជីវិតតម្កល់នៅជាមួយតកូលហ៊ុនឯងវាត្រូវតែដាក់អញ្ចឹងបាទវាត្រូវជាវាជាច្បាប់អញ្ចឹងតែម្ដងហេងបើនិយាយច្បាស់ហើយហេងបើនិយាយបើចង់ឲ្យក្រមគ្រួសារមានសុភមង្គលមានសេចក្តីសុខសូមកុំនៅចិត្តហ៊ុនសែននេះសោះបាទហេងបើនិយាយហីបាទហេងបើនិយាយច្បាស់ណាចង់ឲ្យមាន គ្រួសារមានសុភមង្គលមានសេចក្តីសុខមានស្អីគឺថាសូមកុំនៅចិត្តហ៊ុនសែនកុំនៅចិត្តហ៊ុនសែនតែនៅគឺបំងាប់ជាប់គុកចឹងបំងាប់ជាប់គុកចឹងមានតែផ្លូវហ្នឹងទេចឹងអុកងាមួយចំនួនវាដកខ្លួនចេញខ្លះខ្លះហើយវាវាដឹងបាទវាដកខ្លួនចេញចេញខ្លះហើយបាទវានៅតែអុកងាថ្មីថ្មោងមួយចំនួនទេនៅតែអុកញ៉ាថ្មីម៉ោងមួយចំនួនវាអត់ដឹងលើកើអីអាពួកអាទឹមមានថ្មីថ្មីនឹងអាលេងនវត្រាលេងស្អីស្អីនឹង បាទក្រុមឈាមរាវមួយចំនួនវាអត់ដឹងខ្យល់អីបើអុកញ៉ាចាស់ចាស់មួយចំនួនគេដឹងក្បួនហ្នឹងគឺគេដកខ្លួនចេញអស់ហើយនៅទៅអូបានប្រហែលក៏វាប្រមូលទៅវិញទាំងអស់ហ្នឹងគ្មានទៅឲ្យមានបានទេគ្រាន់តែលម្អមានតែឈ្មោះថាជាអុកញ៉ាទេអុកញ៉ាស្អីណាបាទមានឈ្មោះតែអុកញ៉ាទេមើលឥឡូវឃើញអាដួងឆាយមួយឯងវាទៅបាត់ហើយមានស្អីទៀតតាក់តាក់តាក់តាក់ទៅឲ្យហ៊ុនស៊ីណាតជួយ នាំម៉ែទៅឲ្យហ៊ុនស៊ីណាតជួយឲ្យវិចារកម្មយួននឹងជួយអ្នកដឹកដៃម៉ែទៅទៅងវអាហ្នឹងវាមានស្អីអាហ្នឹងបាទគឺវាអាលាយអញ្ចឹងជាមួយតកូលហ៊ុនបាទអាហ្នឹងឲ្យដឹងច្បាស់ចឹងអត់បាទអញ្ចឹងពាក់ព័ន្ធទៅនឹងវិចារកម្មយួនហ៊ុនស៊ីណាតនេះដែលអឺប្រមាថពួកយើងបាទវាប្រមានពួកយើងស្អីស្អី រឿងស្អីស្អីហ្នឹងបាទបងប្អូនបានដឹងហើយវាកក្រើកបណ្ដាញសង្គមបណ្ដាញវាកក្រើកមេឃកក្រើកដីរឿងហ្នឹងណាបាទជាការប្រមាថមួយធ្ងន់ធ្ងរបាទវាធ្លាប់យួនវាធ្លាប់ដាំតែអង្គយួនប្រវត្តិវាទៅវាធ្លាប់កាត់ក្បាលខ្មែរដាំតែអង្គឥឡូវនេះវាចង់កាត់ក្បាលខ្មែរឲ្យអាកូនយួនដើរជន់ឲ្យអាកូនយួនដើរជន់តើយើងខ្មែរនឹងត្រូវធ្វើរបៀបម៉េចបាទត្រូវធ្វើរបៀបម៉េច បាទដែលគេដែលពួកយើងខ្ញុំរងនៅការប្រមាថបែបនេះបាទរងនៅការប្រមាថបែបនេះហើយយើងខ្ញុំមិនបានទៅប្រមាថអាយុជីវិតអីពួកវាទេគ្រាន់តែឲ្យពួកវាធ្វើឲ្យតែវាធ្វើ DNA តែប៉ុណ្្នឹងទេយើងគ្រាន់តែសនោមពរវាឲ្យវាធ្វើតែ DNA ប៉ុណ្្នឹងទេបើវាវាត្រូវមកដឹកនាំប្រទេសខ្មែរវាប្រទេសខ្មែរជានាយករដ្ឋមន្ត្រីខ្មែរត្រូវតែធ្វើ DNA មិនមែនឯងស្អីណាហើយកូនយួនអីចង់មកធ្វើនាយករដ្ឋមន្ត្រីខ្មែរគឺมันបានជាដាច់ខាតបាទអារឿងច្បាប់សញ្ជាតិមួយឲ្យឯងបាននេះហើយបានធ្វើហើយអញ្ចឹងឯងបើឯងមានសញ្ជាតិពីរហើយសញ្ជាតិយួនមួយទៀតហើយរឿងអីឯងមកចង់ធ្វើនាយករដ្ឋមន្ត្រីខ្មែរអត់ទេត្រូវតែធ្វើ DNA ឲ្យច្បាស់លាស់តែប៉ុណ្្នឹងទេឲ្យដឹងសខ្មៅទៅលក្ខខណ្ឌទាំងលក្ខខណ្ឌស្អីស្អីគឺយើងបានដាក់ លើកតុកបានដាក់បច្ចេកគ្នាឲ្យហើយឲ្យអស់ហើយឥឡូវនឹងចាំមើលតែអ្នកវិចារកម្មយួនហ៊ុនស៊ីណាតនឹងដឹកដៃឲ្យមកទេអាកូនកបីឪឯងដាក់ហៅឲ្យកូនកបីនឹងគឺជាកូនមួយដែលល្ងងខ្លៅបំផុតឪឯងប្រមាថមាក់ងាយឯងបំផុតណាបាទអាឪក្រៅខោឯងវាប្រមាថមាក់ងាយឯងគឺកូនកបីគឺជាកូនមួយដែលល្ងងខ្លៅបំផុតអត់ដឹងស្អីទាំងអស់បាទអត់ដឹងស្អីទាំងអស់ឯងសិតឯងកបីឯងដឹងទេ សំបីតែសัตว์ឆ្កែចចកមួយណាក៏ស៊ីហើយបានដែរសัตว์ឆ្កែចចកមួយដែលតូចជាងហើយក៏ស៊ីហើយបានដែរអញ្ចឹងហើយគេឲ្យហើយប្រមាថហើយប្រៀបទៅនឹងកបីគឺជាសัตว์មួយដែលល្ងងខ្លៅបំផុតបាទដែលដែលដែលល្ងងខ្លៅបំផុតណាហ្នឹងបាទហើយចេញមុខមកអត់ចាំបាច់ឲ្យអ្នកណាអីចេញមុខទេមិនបាច់ឲ្យវិចារកម្មយួនណែម្ដាយមីង ចង់មីងក្រៅខោឯងនឹងមកចេញមកប្រតិមកប្រតិកម្មអីទេអត់មានហើយចេញមកខ្លួនឯងមកណែឲ្យច្បាស់លាស់ទៅបើឯងចិត្តសឿងឯងកូនប្រុសដើមទ្រូង5ហាត់ណែឯងចេញមកបញ្ជាក់ឲ្យច្បាស់លាស់ទៅជាមួយប្រជាពលរដ្ឋមហាជនទូទៅឲ្យដឹងច្បាស់បាទគេប្រតិកម្មទៅច្រើនណាតែកុំអាងតែឯងស្អីនៅក្នុងស្រុកខ្មែរនឹងឯងធ្វើអាណាចក្រនៅស្រុកខ្មែរឯងចង់ធ្វើភ្ជុះធ្វើភ្លៀង គ្មានអ្នកណាហ៊ានធ្វើអីហែងគឺថាណាប៉ះតកូលហ៊ុនម៉ាន នៅក្នុងបាទសុកខ្មែរគឺគឺមានអាណាហ៊ាននិយាយប៉ះវិចារកម្មយួនហ៊ុនសេណាតវិចារកម្មយួនហ៊ុនសេណាតនឹងខ្លាំងល្បីគេថាល្បីខ្លាំងប៉ុន្តែវិចារកម្មយួនហ៊ុនសេណាតនេះ វាកំពុងតែបំផ្លាញតកូលហ៊ុនវាកំពុងតែបំផ្លាញតកូលហ៊ុននេះរាល់ថ្ងៃនេះវាមិនមែនធ្វើដើម្បីជួយតកូលហ៊ុនទេវាធ្វើ រាល់ថ្ងៃនេះវាចេញមុខចេញមាត់ជាងអាកបីនោះទៅទៀតវាចេញមុខទៀតវាដោះស្រាយអីណារឿងដីធ្លីអារឿងស្អីស្អីប្រពន្ធកូនគេឯណាវាចេញមុខដោះស្រាយបាទវាចេញមុខដោះស្រាយនេះមើលនេះគ្មានតឡាការណាហ៊ានបាទមានតឡាការណាហ៊ានបើវាដោះស្រាយហើយវាថាឲ្យអាកឈ្នះឈ្នះហើយបាទ ហើយទៅតឡាការទៅប្តឹងតឡាការណាទៀតតឡាការនៅលើពួកវាអាមួយជាឲ្យខេតនៅពោធិ៍សាត់ហ្នឹងក៏មួយទៅចេញពីពោធិ៍សាត់ទៅធ្វើតឡាការតឡាការនៅនៅកពតទៀតអានោះទៅធ្វើតឡាការមួយទៀតវាសិតតែជឿរឿងរឿងមួយដែលវាធ្វើប្រជាពិធដ្ឋដើម្បីបិទបាំងនៅអំពើអាក្រក់របស់វាវាមិនធ្វើដើម្បីជួយប្រជាពលរដ្ឋដោយសុចចិត្តយុត្តិធម៌ទេអត់ទេពួកអានេះ ធ្វើដើម្បីលៀបសការៈដើម្បីលុបលាងទោសកំហុសដែលទោសអំពើក្បត់របស់វា វាធ្វើនឹងដើម្បីលុបលាងអំពើក្បត់ជាតិអំពើឃាតកររបស់វាឬអត់មានធ្វើដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរណាមួយទេអត់មានទេពួកនេះបាទវាមានអាណាប៉ះវាបានទេវិចារកម្មយន្តហ៊ុនសេណាតហ្នឹងគឺថាគឺល្បីខ្លាំងណាស់ល្បីខ្លាំងណាស់ពួកពួកលក់លេពួកត្រីដានណាពួកស្អីស្អីម៉ែរួយម៉ែអីហ្នឹងសិតតែ មកសិតតែអោនសាពះក្រាបបាតជើងវានោះមិនមែនធម្មតាណា បើការប្រជុំម្ដងម្ដងអីហ្នឹងវាសិតតែនេះនោះលូនក្រាបមើលតែវានឹងស្ដាច់ចឹងមកស្ដាច់ចឹងម៉ែយ៉ែមមានឡាំឡាំដួយឡាំដួយអើយមានឡាំដួយណាទៅណាមានឡាំដួយហៅវាមានឡាំដួយបងប្អូនគណៈបព្វជិជនហៅវាមានឡាំដួយឲ្យចេញមកមកទៀតមក ហើយថ្ងៃនេះលេងលេងជាមួយ ចារកម្មយួនទេណាបងប្អូនអត់មានប៉ះពាល់ដល់ស្ត្រី ភេទណាទេខ្ញុំខ្ញុំនិយាយតែជាមួយមីឡាំ ដួយមួយចារកម្មយួនហ៊ុនសេណាតមួយទេបាទអត់មានទេណាអត់មានប៉ះពាល់ដល់បងអូនបងប្អូនស្ត្រីអឺរបស់យើងណាផ្សេងផ្សេងទេណាខ្ញុំប៉ះពាល់តែមីឡាំ ដួយមួយទេ មីឡាំដួយនេះមួយទេណាអត់មានប៉ះពាល់អ្នកណាទេបាទ អញ្ចឹងខ្ញុំហៅអីអីហ្នឹងមីអីអីហ្នឹងគឺសំដៅទៅ ពួកចារកម្មយួនពួកពួកមីក្បត់ជាតិពួកអីទេបងប្អូនណាខ្ញុំខ្ញុំកម្រប្រើពាក្យអីអសរុអសរុណាបាទប៉ុន្តែអង្គើដែលវា ប្រមាថខ្ញុំនឹងខ្លាំងជាងអាពាក្យសម្ដី ខ្ញុំនិយាយប៉ុណ្ណឹងទៀតដែលវាប្រមាថកាត់ក្បាលកាត់អីពួកយើងខ្ញុំអានឹងសម្ដីវាខ្លាំងជាងនឹងទៀតខ្ញុំហៅវាត្រឹមមីឡាំដួយមីចារកម្មយួនអីនឹងប៉ុណ្ណឹងក៏នេះ ចាត់ទុកធម្មតាទេតិចតួចទេអត់មានស្អីជាការមួយប្រមាថមើលងាយស្ត្រីអីទេមើលអត់ទេអានេះខ្ញុំនិយាយទៅរឿងតែជាមួយតែវិចារកម្មយួនអត់មានប៉ះពាល់ដល់បងប្អូនស្ត្រីណាផ្សេងផ្សេងទាំងអស់បាទសូមកុំយកដាក់ខ្លួនអីថាសម្ដេចសេនរតនាថ្ងៃនេះប្រើសម្ដីអីមាក់ងាយស្ត្រីអីអត់ទេ ប្រើ តែជាមួយនឹងវិចារកម្មយួនមួយអត់មានខុសទេពីព្រោះពួកក្បត់ជាតិពួកបំផ្លាញជាតិនិយាយប៉ុណ្ណឹងមិនទៅផ្សាកសមទៅផ្សាកសម បាទយើងនិយាយប៉ុណ្ណឹងទៅស័កសមបាទវាធ្វើបាបបំផ្លាញខ្មែរ ច្រើនហើយបំផ្លាញខ្មែរនោះស្ទើរតែលាយប្រទេសវាមកអួត វារឿងអីពូជវាមករំដោះប្រទេសពូជវាមករំដោះប្រទេសអីមកដើម្បីបំផ្លាញប្រទេសទេពូជនេះពូជមកចង្រៃប្រទេសទេគ្មានពូជដែលមកមកជួយប្រទេសទេអត់មានទេកុំអីឯងថាអីណា ពូជឯងមករំដោះអីអីឲ្យអញដឹងគុណអាចគ្មានទៅដឹងគុណខ្មោចយកស្អាតស្អីទេគ្មានមករំដោះឲ្យក្បាលអញអីណាទេវិចារកម្មយួនឯងនោះសិតតែមកសម្រាប់ខ្មែរទេគ្មានរឿងមករំដោះទេ ពួកឯងនោះមកយកប្លន់អឺបានចូលមកហ្នឹងគឺយកអាទ្រព្យសម្បត្តិហ្នឹងទៅឲ្យយួនពួកពួកយួនពួកឯងនោះបាទណា អារឿងអញ្ចឹងហើយឯងមកអូតមោទនភាពស្អីឯណាកុំបានក្បាលពូជអញបងអញមករំដោះអីអញហើយបងឯងមករំដោះឯណាទេអានោះសម្រាប់បងប្អូនយើងអ្នកដឹងប្រវត្តិសាស្ត្រនោះអាជាប់គុកនៅឯណាកោះតឡាចកោះអីណាណានៅអីសុកជួននៅអីណានោះទៅវាមករំដោះមកអីណាអានេះមកស៊ីគេមកស៊ីពេគេអី ហើយអញ្ចឹងមកអួតចង់ឲ្យគេសរសេរកែប្រវត្តិសាស្ត្រឲ្យវាមកពូជវាពូជល្អពូជត្រឹមត្រូវងាប់ហើយអាអ្នកសរសេរសភៅងាប់ហើយបាទមានមកទល់ពេលនឹងសភៅនឹងគ្មានចេញទេបាទចេញសភៅមួយគឺសភៅកូនចៅក្រោមពន្លឺយួនអាមិននឹងចេញសភៅនឹងចេញបាទអាសភៅកូនស្អីណាអឺអីក្រោមពន្លឺ ប្រច័នអីណាកូនប្រុសក្រោមពលឺប្រច័នអីហ្នឹងអត់ចេញអាសភៅហ្នឹងអត់ចេញទេអត់មានចេញទេបើចេញចេញអាសភៅកូនចោក្រោមពលឺយួនណាអាកូនចោគាត់ជាតិក្រោមពលឺយួនអាហ្នឹងចេញអាសភៅហ្នឹងចេញអីណាអីចង់កែប្រវត្តិសាស្ត្រស្អីអាគ្មានទេប្រវត្តិសាស្ត្រគេនៅតែគេដឹងអញ្ចឹងបាទនៅតែពលរដ្ឋខ្មែរទូទៅដឹងអញ្ចឹងអត់មានចង់មកកែបានទេចង់មក បង្វែងដានអីបាទបានទេអត់ទេណាបងប្អូនណាបាទអញ្ចឹងមើលវាទៅទទួលវាទៅទទួលស្អីបាទគ្រឿងអេសរៈអេសរៈអេសរៈយុបាទអេសរៈយុថ្នាក់លេខ3បាទអារដ្ឋក្រសួងការពារជាតិយួនឲ្យនោះបាទឋានៈវាស្មើនឹង រដ្ឋមន្ត្រីផងអូយវិចារកម្មយួនហើយសែបំធ្វើរដ្ឋមន្ត្រី នៅយួននឹងហ្មងទៅអើយចាំបាច់មកស្រុកខ្មែរអីបើយួនចាត់ទុកម៉ែឪបំនៅធ្វើម៉ែឪយួននៅនោះផងទៅ យាយណែវើយណាមីយួនចង់រៃណែវើយណាមីយួនអប្រៃវិចារកម្មយួនខ្ញុំសូមថ្លែងអំណរគុណនិងសូម អបអរសាទរចំពោះលោកប្រធានហ៊ុនសែនព្រមទាំងស្វាគមន៍ដល់បងប្អូនមិត្តភក្តិទាំងអស់ដែលជាសកម្មជនស្នេហាគណៈបកប្រជាជនសម្រាប់ពេលមួយអាទិត្យដែលខ្ញុំឡើងទៅប្រទេសវៀតណាមខ្ញុំបានប្រជុំជាមួយគណៈកម្មការឈុំបកព្រមទាំងក្រសួងការពារជាតិវៀតណាមលោកបានផ្ដល់មេបាយវិរៈនារីស្នេហាជាតិគឺវិរៈនារីដែលមានគំរូរបស់កម្ពុជាស្នេហាជាតិផ្នែកការកម្ម ជូនដល់លោកជំទាវហ៊ុនជីណាមេដៃមួយនេះគឺប្រជាជនវៀតណាមទាំងអស់គេគោរពលោកជំទាវវៀតណាមហ៊ុនជីណាប្រៀបដូចជាម៉ែគេឲ្យគេដែរចាជាមេដៃដ៏ខ្លាំងមួយគឺទីលករីចាសូមអរគុណថ្នាក់លេខ3ស្មើនឹងរដ្ឋមន្ត្រីចាថ្ងៃនេះខ្ញុំសូមអឺបំពាក់ជូនផ្ទាល់តំណាងឲ្យក្រសួងការពារជាតិវៀតណាមខ្ញុំក៏មានមេដៃមួយនេះដែរហើយលោកជំទាវហ៊ុនសេងនេះក៏បានមួយដែរក្នុងប្រទេសកម្ពុជាមានស្រី3នាក់ ប៉ុន្តែខ្ញុំអត់ដឹងបានថាលោកជំទាវគាត់អញ្ជើញមកដែរចាំជួថ្ងៃក្រោយព្រោះអីមិនផ្ទះអត់បានចាំថ្ងៃក្រោយប្រកាសមួយទៀតជូនលោកជំទាវហ៊ុនសេនីចាជាវីរៈនារីជាតកូលហ៊ុនដែលបានបំពេញការងារជូនប្រជាជនខ្មែរយើងហើយមានដៃនេះទឹកតាធ្លាក់ពីលើចំណោមមិញហ្នឹងហើយខ្ញុំចាំយូរទៅពីស្ថានទូតដើម្បីបង្ហាញស្ថានទូតឲ្យដឹងថាវីរៈនារីអឺអូ ហ្នឹងហើយខ្ញុំចាក់ភាសាទៀតខ្ញុំចាក់ម្ដងហើយចាក់ម្ដងហើយយាយសិទ្ធិចរនារីសិទ្ធិមេមេដៃនេះផ្ដល់ផ្ដល់ជូនដោយសិទ្ធិដល់ចរនារីបាទដល់ចរនារីហើយសិទ្ធិស្អីណាហ្នឹងហើយបងប្អូនបានទស្សនាវីដេអូខ្លីមិញហ្នឹងអាហ្នឹងគេបានមេដៃហ្នឹងមកបាទមេដៃហ្នឹងមកអាហ្នឹងវាបញ្ជាក់ច្បាស់ហើយបងប្អូនមិនបាច់ទៅអីណា បកស្រាយអីវែងឆ្ងាយឯណាទេ គឺពួកយួនគ្នាវាវាបានប្រកាសច្បាស់លាស់ណាស់វាបានប្រកាសច្បាស់លាស់ណាស់គឺចារកម្មយួនអីអីហ្នឹងស្អីឯណាអឺបានសិទ្ធិតកូលហ៊ុនអឺគេថាមេដៃអីអីហ្នឹងបានមកសិទ្ធិតែពួកតកូលហ៊ុនណាអញ្ចឹងណាបាទអញ្ចឹងអាមេដៃហ្នឹងអាហ្នឹងអូយប្រជាជនយួន លើកទុកដូចជាម៉ែឪ ងាប់អើយអាចអាចខ្ពើមមកអូអាចខ្ពើមនឹងវិចារកម្មយួនអីមីយួនអាចវិចារកម្មយួន លើកទុកដូចជាម៉ែអើអញលើកទុកដូចជាដុំអាចចឹងគ្មានអាចគ្មានទៅអូយក៏រົບអីទេអាចលើកទុកដូចជាដុំអាចចឹងគ្មានទៅបានអីលក្ខណៈពិសេសណាទេណាបាទថ្ងៃនេះសុំទោសបន្តិចហ៎បងប្អូនណាមិនដែលទេមិនដែលប្រើភាសាអីអញ្ចឹងទេខ្ញុំខ្ញុំផ្សាយ ទូទួចូល3ឆ្នាំ3ឆ្នាំហើយបាទចូល3ឆ្នាំខ្ញុំមិនដែលប្រើពាក្យអីចឹងប៉ុន្តែខ្ញុំប្រើទៅសំដៅតែវិចារកម្មយួននឹងមួយទេ ដែលបងប្អូនមានការជិះចាប់ឯងដែលវាបានប្រមាថពួកយើងដែលខំតស៊ូមតិនេះខំតស៊ូមតិនេះដើម្បីបងប្អូនដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នាមិនមែនតស៊ូមតិដើម្បីខ្លួនខ្ញុំគ្រួសារខ្ញុំទេគឺខ្ញុំតស៊ូមតិដើម្បីឲ្យមាន ភាពយុត្តិធម៌នៅក្នុងប្រទេសកម្ពុជារបស់យើងតស៊ូដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋបាទណាអានឹងខ្ញុំលះបង់លះបង់ប៉ុន្តែត្រូវបាន ពួកមិចារកម្មយួននឹងវាប្រមាថសិតតែប្រើសិតកាត់ក្បាលកាត់អីឲ្យអាកូនយួនហ៊ុនម៉ាណែតដើរអានឹងគឺជាការមួយដែលខ្ញុំខឹងមិនអាចទទួលយកបានទេបាទខ្ញុំខឹងបាទខ្ញុំឈឺចាប់បាទខ្ញុំឈឺចាប់បាទ ចឹងវាវាប្រមាថនេះជាការប្រមាថមួយហើយខ្ញុំមិនថាដល់ពលរដ្ឋខ្មែរទូទៅប៉ុន្តែបងប្អូនពលរដ្ឋខ្មែរទូទៅទាំងអស់ត្រូវតែ ដឹងពួកសារជាតិជួន គឺវាអញ្ចឹងវាបាទវាធ្លាប់ធ្វើបានវាធ្លាប់សម្លាប់ធ្លាប់អីពីអតីតកាលមកឥឡូវហ្នឹងវាចង់ធ្វើបន្តទៅទៀតផែនការវាបន្តទៅទៀតផែនការ កាត់ក្បាលខ្មែរដាំតែអង្គនឹងអានឹងគឺវាវាចង់មានផែនការនឹងបន្តទៀតប៉ុន្តែ ក្នុងកលៈទេសៈនេះធ្វើមិនបានទេវិចារកម្មយួនហ៊ុនសែនមានអ្នកតស៊ូមានអ្នកស្នេហាជាតិច្រើនណាស់ដែលគេប្រឆាំងនឹងពួកតកូលហ៊ុនឯងតកូលក្បត់ជាតិឯងហ្នឹងបាទណាគេអត់មានសុខចិត្តគេអត់មានព្រមអីណាទេហើយ ហើយហ្នឹងហ่ะបងប្អូនពួកយើងខ្ញុំគ្រាន់តែធ្វើយើងធ្វើតស៊ូមតិគ្រាន់តែយើងថាដើម្បីឲ្យវាមានតម្លាភាពឲ្យមានយុត្តិធម៌យើងឲ្យមានការទៀមទាធ្វើ DNA បើសិនជាកុំតាអាកបីនឹងប្រកាសឲ្យវាធ្វើជានាយករដ្ឋមន្ត្រីអនាគតស្អីស្អីហ្នឹងក៏យើងមិនទៅអើពើឲ្យវាធ្វើ DNA ដែរយើងមិនទៅចាប់អារម្មណ៍អាកូនកបីហ្នឹងទេបើវានៅសុកសុកវាធ្វើត្រឹមតែ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏យើងមិនខ្វល់រឿងឲ្យវាមកធ្វើ DNA ទេប៉ុន្តែអានេះមកដឹកនាំប្រទេសមកកាន់ចង្កូតមកមកកាន់ចង្កូតមកមកមកមកដឹកនាំប្រទេសជាតិមិនបានទេគ្រោះថ្នាក់ធ្ងន់ធ្ងរណាវាកាច់មកផឹងនឹងទៅយួនទាំងអស់នេះកាច់មកងាវនឹងចូលយួនទាំងអស់មកមកងាវនឹងងាប់ងាប់ទាំងអស់គ្មានសល់ទេគ្មានសល់ទេអញ្ចឹងត្រូវទប់ស្កាត់ទៅហើយផែនការនេះអត់បានទេ ផែនការនេះអត់បានទេដែលយើងទៀមទានេះអត់បានគឺវាមានបញ្ហាណាហើយអត់មានចាំទៅនិយាយអីណាវែងឆ្ងាយអាហ្នឹងយើងត្រូវតែដឹងទាំងអស់គ្នាអត់មានទៅស្អីណានេះទេបងប្អូនណាគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រោះថ្នាក់ធ្ងន់ធ្ងរតែអាហ្នឹងបានឡើងហើយគឺបាទដូចខ្ញុំបាននិយាយចឹងនៅកម្ពុជាក្រមគឺសូម្បីតែមេភូមិបានធ្វើផងកុំថាអ្នកឯងអី ផ្កាយមួយផ្កាយពីរផ្កាយបីផ្កាយបួនអីនោះបាទអត់មានបានធ្វើទេតែមេភូមិអាហ្នឹងគ្រាន់និយាយចឹងបាទហ្នឹងមកបានដឹកនាំប្រទេសអញ្ចឹងកងកម្លាំងបដាអាវុធទាំងអស់បាទខ្ញុំពាវនាវកងខេមរៈភូមិន្ទណែកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវភ្ញាក់រលឹកឡើងស្មារតីជាតិនិយមណែត្រូវមានស្មារតីជាតិនិយមស្រឡាញ់ប្រទេសជាតិរបស់ខ្លួន កុំទៅអោបកសោបកុំទៅការពារពួកអាជនក្បត់ជាតិឃើញវាសម្លាប់ឃើញវាធ្វើបាបខ្មែរទេឃើញទេដែលវាធ្វើឲ្យបងប្អូនឲ្យពលរដ្ឋខ្មែរយើងរងទុក្ខវេទនាចំណាក់ស្រុករាប់លានអ្នកណាប្រត់ប្រាស់ក្រុមគ្រួសារឪពុកម្ដាយឈឺស្លាប់មិនទឹកបានទៅជួបឪពុកម្ដាយផង បាទដោយសារអីដោយសារពួកអស់ហ្នឹងបាទហើយមើលបងប្អូនក្មួយក្មួយនៅ Nagavel មើល ធ្វើបាតកម្មវាបិទមិនអោយគ្នាទៅបត់ដៃបត់ជើងបាទបាទមិនអោយបន្ទប់ទឹកមិនអោយអីផងអានេះវាធ្វើបាបហួសហេតុជ្រុលនិយមហួសហេតុពេកហួសហេតុពេកបាទអញ្ចឹងយើងមិនអាចទទួលយកបានទេបាទមិនអាចទទួលឲ្យពួកអាពូជអាឃាតកពួកអាក្រុមឃាតកនឹងមកមកមកមកធ្វើបានមកដឹកនាំបន្តគៀបបានទេត្រូវតែមានការតស៊ូត្រូវតែមានការរើបំណាស់បងប្អូនកងកម្លាំងប្រាវុធទាំងអស់ បាទកងកម្លាំងកម្ប្រើអាវុធគ្រប់ប្រភេទទាំងអស់បាទប្រជាការពារអីទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នាជាមួយប្រជាប្រដ្ឋខ្មែរបាទក្រោកឡើងវាជាឱកាសចុងក្រោយហើយខ្ញុំផ្ដាំគ្រាន់តែផ្ដាំខ្ញុំផ្ដាំ ថាជាឱកាសចុងក្រោយហើយបាទបើសិនជាយើងនៅតែមិនហ៊ានទេ មិនផ្លាស់មិនហ៊ានប្រូទេគឺចប់តែម្ដងគ្មានឱកាសណារើរួចទៀតទេ50ឆ្នាំទៀតចាំ50ឆ្នាំទៀត គឺចប់ហើយអស់ហើយចាំ50ឆ្នាំទៀតឆ្នាំ2050ព្រំដែនទៅដល់ប៉ោយប៉ែតព្រំដែនយួនទៅដល់ប៉ោយប៉ែតទៅដល់ប្រទាយមានជ័យផែនការរបស់វាបាទផែនការរបស់វា ទៅដល់បាទក្នុងឆ្នាំ2050គឺទៅដល់ប៉ោយប៉ែតបាទវាបានគូរួចទៅហើយ បាទគូរួចហើយអាហ្នឹងគឺជា អ្វីជាការព្រួយបារម្ភខ្ញុំនិយាយនេះមិនមែនចេះតែចោតប្រកាន់ស្អីស្អីណា មិនគិតរឿងប្រទេសជាតិទីចម្រើនអូយមានអ្នកខមមិនមានអ្នកសរសេរស្អីស្អីមកផ្ញើសារផ្ញើអីមកខ្ញុំ ហើយហេតុអីបានជារិះគន់តែ គេមិនគិតរឿងគេរីចម្រើនអីផ្ញើសារមកខ្ញុំងប់អ្នកដែលផ្ញើសារមកខ្ញុំបាទឲ្យខ្ញុំទៅនិយាយអឺខ្មៅទៅជាសមិនមិន អាចបានទេខ្ញុំអូបាទសុំមកទៀតខ្ញុំសួរបង បោចម្នាក់ឯងបោចម្នាក់ឯងឡើងមកទៀតបាច់បោចម្នាក់ឯងអត់មានប្រាប់ខ្ញុំចោះមកថ្ងៃនេះបងក្តៅមែនតែនឡើងកម្ដៅកាសធាតុត្រជាក់មែនតែវាឡើងជាចង់100អង្សាសេពីព្រោះធំមិនបានដេកមិនលក់បក់មិនហើយនឹងមីចារកម្មយួនណែវើយនមីយួនចង់រៃណែវើយនមីយួនអាប់រៃចារកម្មចង់រៃថ្ងៃនេះដាក់តិចខ្ញុំបាទហើយម៉េចបងឯង យាយនឹងចាស់ហើយនៅធ្វើឲ្យបងឯងខឹងបានដែរអេមិនទៅខឹងអាអូនតូចខ្ញុំទេមកឃើញមុខនោះនេះទេប៉ុន្តែខឹងអាដែលវាប្រមាថមើងងាយយើងមើងងាយខ្មែរយើងស្អីចង់មកប្រមាថអាយុជីវិតអីនេះគឺខ្ញុំវាបានបាទនិយាយនឹងចាស់ហើយធ្វើមកឯងខឹងដែរសិលមិញពាក់កៅអៅទៅហ៊ានទៅប្រងប្រយុទ្ធឯណានេះតែប៉ុន្តែ ថ្ងៃនេះគឺហើយជំរាបសួរបងប្អូនទាំងអស់គ្នាហើយ Britney Baker ទើបតែប្រជុំជាមួយគ្នា ហើយមិញបាទហ្នឹងហើយហើយអឺបើក Facebook ទៅឃើញសម្ដេចព្រះរាមកំពុងតែក្តៅឆេវចឹងទៅក៏ចូលមកជួយបថយថ្ងៃនេះគឺថាប្រើអាញាសឹកទីហើយបាទក្នុងនាមកូនខ្មែរម្នាក់ត្រូវតែការពារ ប្រជាពលរដ្ឋខ្មែរ ការពារអធិបតេយ្យភាពខ្មែរ អត់មានឲ្យពួកអាក្បត់ជាតិពួកមីចារកម្មយួនធ្វើបាបខ្មែរត្រូវតែបដិញ្ញាតស៊ូជាមួយនឹងពួកអាតកូលហ៊ុនលុះណាតែរំដោះប្រទេសជាតិយើងបានយកប្រទេសជាតិយើងយកមកជូនប្រជាពលរដ្ឋយើងជាម្ចាស់ប្រទេសវិញអានឹងថ្ងៃហ្នឹងសម្ដេចសេរតនាប្រកាសយើងតទល់ជាមួយនឹងអាតកូលហ៊ុនមីចារកម្មយួនហ៊ុនស៊ីណាតបាទខ្ញុំថ្ងៃនេះខ្ញុំប្រើ ពាក្យស្អីស្អីអាសរោះនោះតែតែលើវិចារកម្មយួនហ៊ុនស៊ីណាតមួយទេបងប្អូននារីខ្មែរដតីទៀតគឺសុំមិនប៉ះពាល់ទេខ្ញុំនិយាយនេះខ្ញុំការពារបងប្អូនពីរៈនារីបងប្អូននារីរបស់យើងទាំងអស់គ្នាណាបាទដែលកំពុងចូលតាមដានទស្សនាខ្ញុំអត់ទាន់បានមើលខមមិនទេបើចាប់ដើមឡើងមកទោះបីថាបងប្អូន page នេះវាអ្នក like តិចមែន unpublic មែនក៏ប៉ុន្តែ គេយកទៅដាក់ YouTube គឺគាត់យើងផ្សាយចប់ភ្លាមគេយកទៅឡើងប្រហែល5 6 7k នៅ YouTube ហ្នឹងគឺថាមិនបាច់ទេបងប្អូននៅ YouTube មើលមើលច្រើនជាងព្រោះថាបីតាផ្សាយនៅទីនេះ10អ្នកក៏ខ្ញុំនៅតែផ្សាយដែរដូចខ្ញុំបានប្រកាសជាងទូទុំអ្នកស្ការខ្មែរនៅ5អ្នកក៏សម្ដេចសេនរតនានៅតែប្រកាសផ្សាយចឹងណេះផ្ដាំទៅអាងុកវាងខណ្ឌសវណ្ណពួកគណៈបព្វជិជនទាំងអស់អត់មានបិទជាដាច់ខាតនេះអត់មានបិទបិទទេវាអត់អីទេបងប៉ុន្តែអឺខ្ញុំជឿថាបងប្អូនយើង ដែលគាត់គ្រប់ត្រូលក្រុមការងារយើង ពួកគាត់នៅតែដដែលទេព្រោះ ទោះបីជាក្រមចារកម្មយួនគេរៀបចំ ដើម្បីបំផ្លាញเพจយើង អីយ៉ាងណាក៏ដោយសម្រាប់ពួកយើងខ្ញុំជឿថាបើសិនជាយើងបង្កើតเพจថ្មីយ៉ាងយូរមួយអាទិត្យពីរអាទិត្យចំនួនបងប្អូនយើងដែលគាត់តាមដានគ្រប់គ្រងហ្នឹងគឺពួកគាត់ហ្នឹងបាទនឹងនឹងមកចូលគ្រប់គ្រងពួកយើងវិញហើយបាទគាត់ថាគាត់ទៅដល់ណាក៏គាត់តាមទៅមើលគាត់បាទ បាទគាត់តាមក្រុមការងារនឹងទាំងអស់ទៅដល់បង្កើត page ណាក៏គាត់ទៅតាមរកតតែឃើញណាបាទបាទបាទបាទហ្នឹងហើយអរគុណបងប្អូនយើងដែលតាមឥឡូវបង្កើតយើងបង្កើតបាន page មួយទៀតហើយដែលយើងត្រៀមនឹងបន្តផ្សាយវគ្គក្រោយទៀតបាទប៉ុន្តែបន្តយកមកដាក់នៅក្នុងនេះគឺខ្ញុំផ្សាយ page ចាស់សិនទៅហើយនឹងជាមួយ YouTube បាទជាមួយនឹង YouTube បាទនឹងសម្រាប់បងប្អូនដែលមានអ្វីចូលរួមដើម្បី កាត់កំហឹងខ្ញុំឬមួយក៏បន្តកំហឹងខ្ញុំបន្តទៀតបាទសូមជួយអឺកំហឹងបងឯងអឺប្រតិកម្មទៅនឹងអឺយាយនឹងតាមពិតទៅគាត់ដូចខ្ញុំថាអញ្ចឹងអឺគាត់ចាស់ហើយបើឯងមិនបាច់ខឹងគាត់ទេអីចាស់នឹងញុកឲ្យវាដល់ណាថាម៉េចចាស់នឹងដាក់ឲ្យវាដល់ទៅបដ ாய் ទៅកុំអីអឺ គាត់ណាវាមកនិយាយវាពូជវាគាត់គាត់ចេញមកទាំងតឹងទឹះខំការពារហ៊ុនម៉ាណែតនឹងគឺវាបជាទឹះបង វាអត់មាន ត្រូវតាមអឺអ្វីដែលជាហេតុផលបច្ចេកទេសវិទ្យាសាស្ត្រដូចខ្ញុំថាបើយើងទៅអឺពិនិត្យសម្ភារមកអាមេរិក ទៅបរាំងទៅអីគឺគេពិនិត្យ DNA គេមិនមែនមកឲ្យយើងអង្គុយរៀបរាប់ថាយើងធ្លាប់3អីហ៊ុនម៉ាណែតពីក្មេងពីទូចមកពវាបញ្ចុកទៅដោះគោវាអីគេមិនមែនហៅយើងមកសួរអញ្ចឹងទេគេឲ្យយើងទៅពិនិត្យ DNA ទៅគេអត់មានចេះមកសួរអីណារៀបរាប់ច្រើនដូចយាយហ្នឹងទេបងហើយយាយហ្នឹងគាត់អត់បានការអីទេពួកគាត់អត់មានអឺ ចំណុចអីដែលត្រូវបកស្រាយជាមួយយើងបានពីព្រោះបាទអត់មានចំណុចអីគាត់ត្រូវឆ្លើយជាមួយយើងបានទេគាត់មានតែត្រូវតែបង្ហាញ DNA ហ្នឹងអត់មានធ្វើតាមនឹងឯងបាទគឺប៉ុណ្ណឹងហើយយាយនឹងគាត់ចង់មកដុតកម្ដៅបងឯងគាត់ចង់យីខ្ញុំសរសើរគាត់ដែរគាត់ចំណាស់ហ្នឹងធ្វើឲ្យបងឯងខឹងបាទខឹងបាទធ្វើឲ្យសម្ដេចសេងរតនាខឹងបាទ គេថាអីក្រមស្ដាច់អត់ក្រិតថ្ងៃនេះស្ដាច់អត់ក្រិតនឹងគឺថាលេងលេងពួកស្ដាច់មានក្រិតម្ដងស្ដាច់អត់ក្រិតនេះគ្រាន់ក៏គ្រាន់បើជាងចារកម្មមានក្រិតមកពីយួនណាបងជួយជួយខ្ញុំនិយាយមិញអាវីដេអូនោះខ្ញុំដាក់មិញណាបាទសិតតែវាស្មើនឹងរដ្ឋមន្ត្រីហើយយួនគោរពវាដូចម៉ែឪអញ្ចឹងដែលវាទៅពពាក់អាមេដៃថ្នាក់លេខ3ទៀតណា បាទក្រសួងការពារជាតិយួនពាក់ឲ្យវាថាពាក់ឲ្យតែតកូលហ៊ុនគេថាតកូលហ៊ុនបាន3នាក់ហើយអឺឯថាផ្សិតតែបានសិតតែពួកក្បត់ជាតិតកូលហ៊ុនបាន3នាក់ហើយយួនពាក់ឲ្យបាន3នាក់ហើយសិតតែតកូលហ៊ុនអូវាអញ្ចឹងអញ្ចឹងយើងទៅអាម៉េចទៀតវាស្ដែងអញ្ចឹងទៀតណាបើយើងទៅលៀបពណ៌យើងទៅបំភ្លៃការពិតអាម៉េចវីដេអូវាច្បាស់លាស់អញ្ចឹងអីផោះតាងច្បាស់លាស់អញ្ចឹងអីអញ្ចឹងបាទហើយវា អាម៉េចទៅមកមកមកមកមកប្រមាថពួកយើងនឹងអាម៉េចយើងគ្រាន់តែទៀមទីឲ្យធ្វើ DNA ហ្នឹងម៉េចឥឡូវហ្នឹងបាទបាទវាហើយនិយាយទៅរឿងដែលយើងទៀមទាហ្នឹងមិនមែនយើងនឹកឃើញទេដូចយើងនិយាយអញ្ចឹងណាបងមិនមែនយើងនឹកឃើញដេកយោសពនឹកឃើញទៀមទាទេគឺមកពីមានការលើកឡើង របស់អឺអតីតនីតិហានអាមេរិកដែលគាត់ធ្លាប់អឺ Mark A Smith បាទលោក Mark A Smith បាទបាទដែលគាត់ធ្លាប់អឺ ធ្វើការនៅ ប្រទេសយួន ហើយនឹងព្រំដែនខ្មែរកាលពីជំនាន់ឆ្នាំ7ទសវត្ស70ហ្នឹងបាទហ្នឹងបាទបាទបាទបាទអញ្ចឹងអឺការលើកឡើងរបស់ពួកយើងនឹងគឺយោងដោយសារឃើញអត្ថបទហ្នឹងហើយបើសិនជាគាត់ក្លាហានចិត្តសឿងទៅរករឿងលោក Mark A Smith ទៅបាទទៀមទាប្តឹងទៅណាបាទហើយយើងក៏មិនដំបូងក៏យើងមិននឹកទៅដល់ប៉ុណ្ណឹងដែរសំខាន់នៅពេលដែលអូវានេះ បាទអង្គការខវានេះប្រកាសបេក្ខភាពវានាយករដ្ឋមន្ត្រីអនាគតអីដែលវាទៅប្លន់គេទៅភ្ជុងគេអីអីណាវាហៅសខេងវាហៅសាយឈុំ ទាបាញ់ម៉ែនសំអនអីទៅទៅភ្ជុងគេនៅផ្ទះអីអីនោះវាទៅគម្រាមគេអារឿងទៅប្រជុំនៅគណៈកម្មការកណ្ដាលគណៈបព្វជិជនជាង700នាក់នោះបាទអាណាមិនហ៊ានសញ្ញេអាណាមិនហ៊ានចុះហត្ថលេខាអាណាមិនហ៊ានគំមិនគំត្រវាវាលេងសិតតែភ្ជុងគេសិតតែស្អីអញ្ចឹងបាទ ហើយអញ្ចឹងទៅស្អីអានោះអាតំណែងបានមកដោយគម្រាមគេនោះឯងយកមកដឹកនាំស្អីតំណែងទៅតែវាផុសចេញអំពីការគ្រប់គ្រងរបស់ប្រជាពលរដ្ឋចាំបាច់អាឪនឹងដាក់ទេឲ្យតែគេស្រឡាញ់ប្រជាពលរដ្ឋស្រឡាញ់គឺមិនបាច់ចាំប្រម៉ូតចេញពីអាកបីនោះទេប្រជាពលរដ្ឋគេថាអូណែ ឯកឧត្តមហ៊ុនម៉ាណែតអីអីចឹងមានស្នាដៃអីអីគួរអីអីច្បាប់ដឹកនាំប្រទេសជាតិនាយករដ្ឋមន្ត្រីអាហ្នឹងគេស្រឡាញ់អាហ្នឹងវាផុសចេញពីបេះដូងប្រជាពលរដ្ឋអាហ្នឹងបានវាកក់ក្ដៅវាវាដឹកនាំប្រទេសទៅវាវាវាសុខស្រួលប៉ុន្តែអានេះវាវាគ្មានអីគេដៅផ្ទៃក្នុងរបស់វាវាបែកម៉ាំគ្នាអឺអីឥឡូវហ្នឹងបាទឥឡូវផ្សាផ្ញើវីដេអូនេះថ្ងៃនេះសម្រាប់ ភក្តីបច្ចេកសេនាសេនរតនាឲ្យផ្ញើវីដេអូនេះទៅជូនអឺវិចារកម្មយួនហ៊ុនស៊ីណាតឲ្យបានដល់បាទឲ្យបានដល់ថ្ងៃហ្នឹងឃើញវាអត់មានតបតអីទេវាទៅផុសរឿងកូនវារឿងអីណាទទួលបានលុយស្អីស្អីកូនវាបង្កើតអង្គការក្រុមហ៊ុនអីហ្នឹងសិតតែកូនវាទាំងអស់ណាអឺបពួកវានឹងទាំងអស់អញ្ចឹងទៅពេលយើងរិះគន់ទៅវាថា អឺយើងនេះទៅចំណែនឈ្នានេះបាទដូចជាវាថាមើលបើបើអូអាអាលេដឹកថងនឹង ជានាយករដ្ឋមន្ត្រីរឿងអីមិនមិនមិនប្រម៉ូតអានឹងឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីវាថាអញ្ចឹងវាថាពូជនយោបាយរឿងអីទៅដាក់អ្នកផ្សេងមិននយោបាយគេថាគេថាហ្នឹងធ្វើជ្រុំឆ្ងាយផ្គល់គេថាអញ្ចឹងគេថាអញ្ចឹងអឺបាទអាហ្នឹងអាហ្នឹងហើយដែលគេនិយាយថាអឺ ទាយាទបន្តពូជពីព្រោះអត់មានឆ្លងតាមការបោះឆ្នោតហើយនឹងបង្ហាញស្នាដៃរកអ្នកគ្រប់ត្របាទគឺយកដោយសារឪជានាយករដ្ឋមន្ត្រីឲ្យកូនធ្វើជានាយករដ្ឋមន្ត្រីដែរវាអត់អញ្ចឹងទេបាទនៅប្រទេសគេប្រជាធិបតេយ្យអត់អញ្ចឹងទេគឺត្រូវតកូននឹងបើចង់ខ្លាយជានាយករដ្ឋមន្ត្រីចង់ដើរតាមកន្លងឪគឺត្រូវបង្កើតស្នាដៃហើយនឹងការតស៊ូរបស់ខ្លួនហើយស្វែងរកប្រជាប្រិយភាពរបស់ខ្លួនហើយវាមានរឿងវិជ្ជមានមួយសម្រាប់ កូនដែលមានឪជានាយករដ្ឋមន្ត្រីនឹងអាចយោងមុខមាត់នឹងបានប៉ុន្តែមិនមែនចាត់តាំងបង្ខំឲ្យគេបោះឆ្នោតឲ្យប្លន់តំណែងពីគណៈបកប្រជាជនគ្នាឯងអត់គេអត់ធ្វើអញ្ចឹងទេយើងមើលនៅ ក្នុងប្រទេសអាមេរិកលោកដូចជាលោក George Bush ដែលជាឪពុករបស់ George W Bush ហ្នឹងមិនមែនគាត់ចប់ភ្លាមកូនឡើងភ្លាមទេគឺ George W Bush ហ្នឹងគឺអឺ កសាងស្នាដៃខ្លួនឯងទាំងអមទៅបានគេបោះឆ្នោតឲ្យគ្រប់ត្រប្រជាជនអាមេរិកគេបោះឆ្នោតឲ្យណាបងបាទបាទបាទគេអត់មានឡើងបន្តតាមជើងខោរត់តាមជើងខោដោយហ៊ុនម៉ាណែតទេអត់ទេគេអត់មានអត់មានធ្វើអញ្ចឹងទេអត់មានទេអានេះពេលដែលបើសិន ជាហ៊ុនម៉ាណែតឡើងមែនអានេះវាផ្កាយវាវានៅតែផ្កាយ6ដដែលអាផ្កាយ5ដដែលវាអត់វាអត់ដកផ្កាយវាចុះទេអានេះវាដេកវាវា វាអេតិពិសោទៅអាផ្កាយវាក៏យកទៅដែរវាព្រោះវាអត់អត់ចុះទេវាថាវានៅតែធ្វើប្រធានបកអញ្ចឹងបើទោះបីបើទោះបីជាអាលេដឹកថងនឹងឡើងមកធ្វើនយោបាយរដ្ឋមន្ត្រីប៉ុន្តែវាអត់លាលែងវាអត់ចុះពីប្រធានបកឃើញទេអានេះវាមាននៅតែវាបន្តនៅក្រាញពូជពងវាដដែលឃើញវាអត់មាននេះទេបាទវាអត់ទៅណាទេមិនស្រួលណាវាទៅនៅនៅវាំងទៀតនៅវាំងទៀតវាវាវា នេះពេលអានោះធ្វើមកអាឪអ្នកសញ្ញេមិនស្ដាច់សញ្ញេអានេះវាធ្វើប្រមុខរដ្ឋស្ដីស្ដីទីជំនួសស្ដាច់ទៀតវាសញ្ញេអាអាក្រិតអនុក្រិតស្អីស្អីទៀតបន្តទៀតវាអត់នេះទេអាហ្នឹងបាទកុំថាវាដាក់អានោះមកឲ្យវាចោះចាញ់វាវាចោលតួនាទីវាគឺអត់ទេវានៅវានៅនេះចឹងបាទ អឺកំពុងតែវល់វក់រឿងគេបរាជ័យប្រជុំអាស៊ាននេះមិនគិតបាទមិនមិនគិតទៅជាមកវល់អីជាមួយ ក្រុមពួកយើងដែលរិះគន់អំពីរឿងកណិត DNA ហ្នឹងទៅវិញបាទតែពិតទៅយាយហ្នឹងគាត់ប្រហែលជាគាត់ចង់ពង្រៀងរឿងដែលត្រូវចាប់អារម្មណ៍គឺរឿងអាស៊ានដែលការប្រជុំអាស៊ាននេះគឺបរាជ័យបាទ បាទហ៊ុនសែនខ្ញុំថាមិនដឹងជាពេលនោះហ៊ុនសែនខ្មាស់គេប៉ុណ្ណាទេបងព្រោះប្រកាសខ្លួនឯងអូគេលយគេណាគេថាក្នុងនាមគេជាប្រធានអាស៊ាន ផងគេនិយាយលើកណាគេរំលឹកថាឈ្មោះគេនឹងថាគេជាប្រធានអាស៊ានដែរដល់ពេលឥឡូវមានណា បាទអាស៊ានអត់មានមកប្រជុំប្រធានអាស៊ានតំបាទប្រធានអាស៊ានតំគេអត់មកចលក់ឈ្មោះគេឲ្យឲ្យឲ្យស្អុយជាមួយហ៊ុនសែនណាបាទដល់ពេលអញ្ចឹងឥឡូវនឹងមិនដឹងជាឈឺចិត្តបាក់មុខបាក់មាត់ប៉ុណ្ណាទេបាទ បាក់មុខបាក់មាត់វាវានាំវាគេធ្វើទៅចាក់វ៉ាក់សាំងវាទៅចាក់វ៉ាក់សាំងហើយយូរមួយយ៉ាងហើយវាទៅទៅចាក់វ៉ាក់សាំងជំរុញអឺជំរុញគេថាវ៉ាក់សាំងមូលដ្ឋានវ៉ាក់សាំងជំរុញវាទៅនាំកវឿងទៅចាក់វ៉ាក់សាំងហ្នឹងឃើញទេមើលពេកចូលមើលពេកខ្ញុំទៅទៅទៅមើលតាបាទ ខ្ញុំថាបាត់ប្រហែលថ្ងៃទៅណាឬថាឈឺធ្ងន់អីគេឲ្យព័ត៌មានមកឈឺធ្ងន់ស្រាប់តែវាដឹកដៃមកកវឿងវាទៅធ្វើនឹងទៅចាក់ទៅចាក់វ៉ាក់សាំងហើយវាឲ្យគេប្រជាជននឹងចាក់ហើយឡើងប្រមាណនេះវានេះទៅខ្លួនវាតែទៅចាក់តែទៅចាក់វាម្សិលមិញហើយបាទអានេះចាក់ដូចមិនចាក់ចឹងចាក់ដូចមិនចាក់ចឹងវាវាជាល្បិចកលអានេះរាប់រយចម្ពោះបាទ មិនដឹងជំរុញប្រមាណរយមជុលវាទេរឿងគ្មានទេអាចទៅសំដែងទៅថតទៅឲ្យគេឃើញទៅអើយងាប់ហើយវាគ្មាននេះទេបាទហើយអាវ៉ាក់សាំងនោះវាចាក់សិរ AstraZeneca ស្អីស្អីហើយអានឹងអា Pfizer អា Pfizer ដែលជំនួយអូស្ត្រាលីទៅជួយទៅនេះនោះស្ងាត់ជ្រាបហើយសង្ស័យយកទៅលក់នាំគ្នាយកទៅលក់បងពួកអានេះអត់ចាក់ឲ្យប្រជាជនទេ Pfizer អូស្ត្រាលីទៅជំនួយឲ្យទៅប្រហែលលានប្រហែលលានដុល្លារទេបាត់ស្ងាត់ជ្រាបទៅណាហើយចាក់ចាក់បោះចិនឲ្យប្រជាជនចាក់អាវ៉ាក់សាំង Sinopharm អា Sinovac ឲ្យប្រជាជនខ្មែរយើងណាទៅពេលអាពួកវាអ្នកមានពួកអីនោះវាចាក់សិនអា Moderna AstraZeneca Pfizer អាហ្នឹងវ៉ាក់សាំងវ៉ាក់សាំងដែលគេឲ្យទៅនោះវាបងប្អូនប្រជាពលរដ្ឋខ្មែរមិនបានស្គាល់ជាតិវ៉ាក់សាំងល្អទេខ្ញុំតាមមើលទៅគេគេជួយច្រើនណា អាមេរិកក៏ជួយស្អីក៏ជួយដែរប៉ុន្តែអានេះយកទៅដាក់ដាក់នៅ clinic របស់ស្អីរបស់ហ៊ុនម៉ាណែតមកស្អីអា clinic របស់វា ស្អីរបស់វានេះពួកអានេះគ្រប់កន្លែងហ្មងគឺទៅហើយហើយស្អីអាចង់ដល់ដល់ណាទៀតតិចតិចថ្នល់ថ្នល់របស់វាទៀតអាមអត់ឲ្យឯងដើរគេថាពួកប្រឆាំងកំដៅលើថ្នល់កំដៅលើស្ពានវា វាទៅយ៉ាងចឹងហែងហែងដេកអោបទៅហែងការពារហែងដេកការពារថ្នល់ហែងដេកការពារស្ពានកុំឲ្យអញដើរព្រោះអញដើរស្អីក៏របស់វាស្អីក៏របស់វាវាថាប្រទេសហ្នឹងវាខំម្ដោះមកបានក្បាលបងវាម្ដោះមកកុំអីមានក្បាលយើងមកដល់ក្រៅប្រទេសវាទៅអួតថាខ្ញុំវាវាទ្រាំនឹងប្រតិកម្មមិនបានណាតែខ្ញុំមិនមែនទេឲ្យយាយហ្នឹងកុំហ៊ានបន្លំប្រវត្តិសាស្ត្រដូចដូចអឺបងហ្នឹងអញ្ចឹងបង បាទលោកតាប៉ែនសវណ្ណអឺចាន់ស៊ីអីគាត់អ្នកនេះហ្នឹងហ៊ុនដើរអង្គុយដើរតើពីក្រោយគេរួយហើកតុយបរិយជក់សោះបាទអុយជក់បើទៅប្រៃគេតាមក្រួយគេចាំ ទៅរើកតុយបរិយជក់ហើយអីអាណាមករំដោះអីអាណាកុំកុំបំផ្លាញប្រវត្តិសាស្ត្រណាទៅសួរម៉ែនសំអនទៅសួរសាយឈុំទៅសួរសខេងទៅបាទពួកនឹងបាទមានមានហ៊ានប្រាប់ពួកហ្នឹងហ៎ បាទប្រាប់មើលបំបំធ្លាក់តំណែងឥឡូវហ្នឹងបាទមានប្រាប់មើលធ្លាក់តំណែងឥឡូវវាទៀតប្រាប់ទេសខេងអីគេដឹងទាំងអស់បាទគេដឹងទាំងអស់គេគេពនិយាយគេចេះលាក់ទុកហើយដឹងលាក់ទុកកាលទេប្រាប់មកសម្ដេចសេរតនាមកម៉ែសំអនទាបាញ់អីអីហ្នឹងក្រែងបានរួចខ្លួនអីខ្លះណាកុំលាក់ទុកអាព័ត៌មានហ្នឹងអឺពួកនេះលាក់លាក់មកដល់ពេលនេះអត់មានត្រូវលាក់ទេ និយាយទៅវាវាថ្វានៅស្រុកខ្មែរនឹងមានឡាំដួងអឺឡាំដួយចារកម្មយួនហ៊ុនសេណាតនោះឈ្មោះឡាំដួយឡាំដួយហ៎ឡាំដួយអានោះគេហៅចឹងមកឡាំដួយហើយអូយពួកលក់លេសិតថ្វាយគុំវាអូមីឡាំដួយពួកពួកលក់លេដល់កូនចៅពួកបំពល់ខាងលក់លេពួកម៉ៃយ៉ែមពួកកវឿងអឺ ថ្ងៃនេះខ្ញុំលេងណានៃបដ ாய் ឲ្យវាស៊ីបាយលែងឆ្ងាញ់មើលប្រតិកម្មមកវិញប្រតិកម្មមកវិញអីមិនថាមិនថាសម្ដេចសេរដ្ឋាភិបាលបកើព្រឹត្តិការណ៍នេះអត់មានទេណាអារឿងនេះរឿងយួនរឿងនេះរឿងរឿងប្រទេសជាតិទេណាមិនមែនខ្ញុំបង្កើតព្រឹត្តិការណ៍ឆ្លោះឆ្លងឆ្លើយគ្នាជាមួយនឹងចារកម្មយួនទេប៉ុន្តែចង់ឲ្យដឹងបងប្អូនបានដឹងបានយល់ច្បាស់បាទ ឲ្យបានដឹងយល់ច្បាស់កុំចេះតែរឿងទៅតកោរົບវាទៅការពារវាស្អីពេកបាទវាគ្មានអីអស្ចារ្យទេស្អីអាណាទៅលើកតម្កើងពួកវាស្អីអូយអាណាប៉ះវាមិនបានទេតកូលហ៊ុនប៉ះវាមិនបានទេខ្លាចបាទខ្លាចតែឥឡូវមានអីដាក់លេងមកគ្របពីគ្របមើល ខ្ញុំលេងលេងរហូតហ្នឹងខ្ញុំអត់អត់ខ្លាចទេខ្ញុំនៅតែនិយាយអញ្ចឹងអាលេដឹកថងនឹងស្អីហ្នឹងអាតេវេវហ្នឹងគេប្រាប់ខ្ញុំទៀតអាតេវេវហ្នឹងអឺវាហ៊ុនណាល់អីអីកម្មាបាលខ្មែរក្រហមស្អីអីឈ្មោះវាអីអឺវៀងស្អីអឺមួយទៀតនោះដែលមានសញ្ញាបត្រមានវិញ្ញាបនបត្រសញ្ជាតិយួនមួយទៀតនោះបាទ ថាកូនយួនគេមកផ្ញើតាំងពីជំនាន់នោះមកដែរហ្នឹងអាអាទេវេវហ្នឹងមិនមែនខ្មែរទេវានិយាយយួនច្បាស់ណាហ៊ុនសែនណាវាជួបមួយយួនវាអត់និយាយអត់មាននិយាយអង់គ្លេសនិយាយអីទេវានិយាយយួនណាអាប្រធានាធិបតីយួនអាប្រធានាធិបតីឡាវជួបគ្នាមួយយួនវានិយាយតែយួនទេបាទនិយាយនិយាយយួនហើយកាលទៅសម្ពោធផ្សារនៅព្រំដែននៅបាទអឺនៅនៅខេត្តត្បូងឃ្មុំផ្សារព្រំដែនយួននឹង អានោះឡើងនិយាយយួនអាកបអាកបៃនិយាយយួនតាមិនស្ដាប់មើលបងប្អូនមានអាសលេងសាវាវានិយាយយួននោះកានោះបាទបានថាអីអាហ្នឹងស្អីទៅខ្មែរហ្មងទៅឲ្យបងប្អូនបានដឹងប្រវត្តិសាស្ត្រកុំឲ្យវាចង់កែអីណាសរសេរប្រវត្តិសាស្ត្រកូនប្រុសក្រោមពលឺប្រច័នស្អីស្អីណាក្រោមពលឺប្រច័នគ្រាន់តែបាទដូចខ្ញុំនិយាយអញ្ចឹង ម៉ៅអាយុទ្ធមិនសរសេរមួយទៅគឺបាត់បង់ជីវិតម៉ៅអាយុទ្ធមួយទៅបាទអាហ្នឹងថាកើតកូវីដកើតអីតាមពិតមែនទេអាចារកម្មយួននឹងវាសម្រាប់ចោលមិនឲ្យសរសេរប្រវត្តិសាស្ត្រកែប្រែប្រវត្តិសាស្ត្រគាត់ជាអ្នកជាតិនិយមអាហ្នឹងខ្ញុំនិយាយដដែលដដែលចឹងទៅឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹងបាទបានដឹងបាទនឹងសម្រាប់បងប្អូនតលេកុំឲ្យតែខ្ញុំនេះម្នាក់ឯងមានបាទអូមក Ờ, miền chẳng ឲ្យយួនមានចេញយួនមកចឹងឲ្យវាច្បាស់បាទមើលវានិយាយយួនបាទចៅគ្រូកាន់chính thức chia sẻ sinh tiền dạ. là ờ, ờ, ừ. cười mi sôi sôi thế đi năm mươi viên thông nhận ở à, thành phố Hồ Ninh à, à? hồi đó là bác sĩ đã tên cho tôi là mạnh Mai Phúc hai mươi năm tuổi ở ừ. quân khu X à, quân khu X thế thì tôi hồi đó thì cũng không biết nói tiếng Việt đâu thế là lại cái chuyện đó là cái chuyện rất cần nhớ hai cái chỗ canh cư mà do tôi thì chỉ đạo Việt Nam tấn công mạnh mà chim đưa cái khu nào thì cái chỗ đó là ừ. Campuchia dư chân tại đó và xây dựng chính quyền trên cái quyển cái đấy là mình nhắc lại một tí ở trong thời gian là chúng ta cùng nhau rất đồ còn bốn បងប្អូនបាទហ្នឹងហើយឃើញហ៊ុនសែនដាក់យួនមកប្រើឡើងច្បាស់ចេះឃើញទេច្បាស់ចេះហ្មងបាទនឹងតែសលេងហ្នឹងវាដូចវាងឡងមកបន្តិចទៅយើងស្ដាប់មិនទៅបាទបាទសលេងប៉ុន្តែបងប្អូនអាច នៅក្នុងបណ្ដាញ Facebook ហ្នឹងវាយតែពាក្យថាហ៊ុនសែននិយាយយួនហ្នឹងគាត់ដាក់ទៅក្នុងហ្នឹង search ទៅគឺឃើញហើយអាចចូលទៅបន្ថែមបានបាទបាទឲ្យលេះវាយទៅហ៊ុនវាយនៅ Facebook ហ្នឹងវាយហ៊ុនស៊ីណាតចារកម្មយួនចេញលោតមកផ្ដាច់បាទវាយហ៊ុនស៊ីណាតចារកម្មយួនគឺលោតចេញរូបថតនេះមកអាហ្នឹងគាត់ថាវាយប៉ុណ្ណឹងចេញមកបាទ đủ mà đã đất đây là cái thư cồn thiên đập ừ. Ừ. đủ mà cha cam yun, <laughs> ờ, đủ mà cha cam yun, hôn xin nạt lắm đuôi lắm đuôi đồn còn tung còn thiên đập đã cái thư đủ mà đủ mà sấy à ai che sấy đại anh che đã, à ý bàn thà តែមកស្អីមកប្រមាថអីអញហ្នឹងអញដាក់ហើយមិនទៅទុកស្អីទេអីឥឡូវហ្នឹងមិនទៅមានអីទៀតហើយសម្ដេចប្អូនដាលេដូចជាដាក់រូប3នាក់ហ្នឹងមកដូចមានចំណាប់អារម្មណ៍អីទៀតដែរដូចមានបញ្ហាអីទៀតដែរតែច្រឡំខ្ញុំដាក់រូបច្រឡំបងតាមពិតឈាមឈាមឈាម3ឈាម3ឈាម3ហ្នឹងគឺឈាមតែមួយបាទឈាមឈាមពួកអាឈាមថ្មីពួកអាឈាមថ្មីឈាមថោកឈាមកើតអេតពួកអា ព្រោះអានឹងទៅចូលដៃចូលជើងមួយពុទ្ធកូលហ៊ុនឯងគ្មានទេឯងគាត់ជាតិដូចតែគ្នាទេឯងគាត់ថាប្រាប់ទៅឯងទៅទៅចូលបំរើក្រុមគ្រួសារតកូលហ៊ុនឯងដាក់ផុកមួយតកូលហ៊ុនគឺពួកឯងក្បត់ជាតិដូចតែគ្នាទេពួកអាឈាមបីអាឈាមថ្មីឈាមចំនួនឈាមស្អីឯងទាំងអស់ហ្នឹងឯងទៅឯងឃើញឯងទៅហើយទៅឯងបានសក់ទៅឯងមិនថាអីទេឯងទៅធ្វើបំរើឲ្យបានល្អទៅគាត់តែប្រាប់ទេឯងតែចូលហើយគឺចេញមនុស្សទេយើងយើងឃើញ យើងឃើញមួយខ្នងកោមនោះយើងដឹងច្បាស់ហើយថាពូជពងគេជាណាយើងឃើញបនសពគេនោះហើយ នៅកដាលហ្នឹងគឺយើង កំពុងតែសង្ស័យហើយមួយទៀតហ្នឹងក៏មិនតន់ដឹងច្បាស់យ៉ាងណាយ៉ាងណីដែរឈ្មោះគាត់ទៅយំស៊ីងងអើអើយំស៊ីណនអើយំស៊ីណនអូយំយំស៊ីណនអូយំស៊ីណនទៅភ្នំពេញហើយអូឌឺដាដឹកដីទៅ tàu tàu tàu xi đấy dùm xi non đi đâu đi đâu đi đi nha à nó thở rồi bà bố nó vậy xong tôn tích cái ngày đi tập bài lại lọt tích mà bài lại lọt tích rồi vua ដាក់វាចារកម្មយួនហ៊ុនស៊ីណាតនឹងបន្តិចអត់មានមិនសិលមិញហៅជាយអីខ្លះអត់ទេថ្ងៃនេះអត់ទុកអត់មានយាយមិនយាយទេណែអត់មានយាយទេឡាំដួយឡាំដួយថ្ងៃនេះគឺដាក់ហើយ ឥឡូវហ្នឹងខ្ញុំដូចប៉ុណ្្នឹងឯងខ្លួនឯងច្រើនពេកឯងមិនដាច់ប្អូនតាលេចូលមកបង ចង់និយាយរូបអា3នាក់ហ្នឹងដាក់មកតសាច់រឿងតិចទៅអូកុំឲ្យតាខ្ញុំខ្ញុំដាក់ច្រឡំឯងមិញយកទៅវិញបាត់ទៀតណាបាទតែខ្ញុំអេឈប់កន្លងខែបដាក់មកឯងដាក់ចុះដាក់ឡើងមកចេញអាទៅពេកមក នេះវាថាដូចក៏ដូចយ៉ាងនេះខ្ញុំឆ្ងល់ដែរបានថាអីស្អីអាឲ្យចង់មកធ្វើប្រធានសភាអានឹងមកធ្វើប្រធានសភាក៏ត្រូវនេះដែរអាមួយនឹងធ្វើប្រធានសភាក៏ត្រូវធ្វើ DNA ដែរអាមួយនឹងបាទអត់មានឯងទេចាប់ឯងទេធ្វើធ្វើ DNA ទាំងអស់បាទចាប់ឯងធ្វើ DNA ហើយអានឹងមិនធ្វើ DNA ក៏វាដូចបាត់ហើយអានឹងមួយអាមួយបាច់តែផលិត DNA ទេម្នាក់ហ្នឹងហ៎ អានេះវៀងស៊ុនហ្វុកជាមួយ នឹងអាហ៊ុនម៉ានីអាហ៊ុនម៉ានីឈ្មោះវាស្អីគេក្រៅមួយទៀតងៀងស៊ុនហ្វុកហើយនឹងងៀងងៀងស៊ុនខាប់ខំអឺវៀងស៊ុនខំអូអានេះវៀងស៊ុនខំខំផ្លូវគេខំអីអាយ៉ាខ្ទេចខ្ទីអស់អានេះវីហើយក៏ស្រឡាញ់គេនេះចាំបាច់ទៅខំគេ ពួកខំដាច់ដៃដាច់ជើងខំផ្ពាល់គេផងខំកភ្លើគេផងអីហើយគេចង់ធ្វើប្រធានសភាអែពួកឯងមួយមួយលេងសិទ្ធិម៉ាក់ហ្នឹងអាលេដឹកថងនោះមិនតាន់នឹងស្អីផងនោះទៅស្លាប់គេស្លាប់ឯងជេវសវត្តនាហើយទៅស្នេហាត្រីកោនជាមួយយ៉ងខេមរាស្អីស្អីយ៉ងខេមរាយំសិស្សសិស្សសិស្សសិស្សបាទនេះហើយបាននាងនោះនឹងបានអឺ រាត្រីទៅឃុំនៅញូវយ៉កនឹងមកហ្នឹងមកបានឡើងផ្កាយ2ដែរយកកាមេរ៉ាហ្នឹងណាអាអេងរទ្ធីគ្រាន់ស្រុកខ្មែរអត់មានយួនទេ ឡើងឧត្តមសេនីយ៍ត្រីស្រុកខ្មែរអត់មានអាសើងទេ ឡើងឧត្តមសេនីយ៍ត្រីសេនីយ៍ឯកណែឡើងផ្កាយ2ផ្កាយ3គ្រាន់តែនិយាយថាស្រុកខ្មែរអត់មានយួនអោពួកឯងចំណែងពួកឯងបានមកដោយសារអញ្ចឹង អាមួយអាមួយយឹមស៊ីណនអាយឹមស៊ីណនគាត់តែជេរសំនឹងស៊ីបន្តិចទៅព្រំពេញប្រាច់ណែអាអានោះបានដាក់វណ្ណដវៃសំនឹងស៊ីមកមកប្រាច់បានទៅអឺឡំនំពិនទៅនំពិនទៅដល់នំពិនណាបានបានណាក្រាស់សាំងមួយទៀតនៅអានំពិនអើយ ពួកឯងធ្វើឲ្យតែបែបបែបហ្នឹងទៅអាបើជាតិមិនអាលាយទេឯងមិនបាច់នេះអាមកពួកឯងនោះបាទឲ្យតែគិតអារឿងក្រាស់សាំងរឿងអីហ្នឹងគឺអាលាយឲ្យជាតិក្រាស់សាំងហើយទៅរឿងក្រាស់សាំងរឿងផ្ទះដីឡូដីអីហ្នឹងគឺអាលាយគ្មានសល់ទេអត់នេះទេបាទឥឡូវហ្នឹងនឹងនឹងចូលរួមប៉ុណ្្នឹងបាទទុកឱកាសនឹងឲ្យសម្ដេចប្អូនបាន មានព្រះរាជបន្ទូលខ្លះផងព្រះព្រះអនុជថ្ងៃនេះព្រះរាមដូចជាមួម៉ៅក្តៅក្រហល់កាហាយអឺរឿងនេះវាមិនអាចនេះបានទេបាទអញ្ចឹងសូមអញ្ជើញព្រះអនុជខ្ញុំអត់មានរឿងអីទេបងចូលមកដើម្បីជាមួយបងបានគ្នាពីរនាក់ហើយបើនេះយើងគួរតែអានខមមិនបងប្អូនយើងខ្លះទៅជួនកាលគាត់មានយោបល់អីចង់ចូល ហ្នឹងហើយមានយោបល់មានខមមិនល្អល្អរបស់គាត់ដែរប៉ុន្តែខ្ញុំតែបាជក់សាច់រឿងចាណែវើយនឹងមានចារកម្មយួនហ៊ុនស៊ីណាតណែវើយនឹងមានចោយួនអាប់ប្រៃណែវើយនឹងមានឡាំដួយណែខ្ញុំអាឡៃតានេះទៅខ្ញុំដាក់ហើយខ្ញុំអត់ទេអញ្ចឹងបើខ្ញុំសរសើរតែនិយាយនឹងចាស់ហើយធ្វើឲ្យមកឯងខឹងបាននោះណាបាទខឹង ខឹងអត់បាត់ទេណាខ្ញុំនិយាយហ្នឹងលេខខ្ញុំតាខ្ញុំប្រប៉ុណ្្នឹងខ្ញុំខឹងអត់បាត់ទេខ្ញុំប្រាប់ទៅនិយាយឯងគ្មានរួចខ្លួនទេខ្ញុំប្រាប់ខ្ញុំប្រាប់ទៅរួចអត់រួចខ្លួនទេខ្ញុំច្រឡំខ្ញុំច្រឡំណាហើយខ្ញុំមែនតែនទៅ សម្ដេចសេករតនានេះគឺថាមានមានងារនេះ គឺងារដែលខ្ញុំទទួលបានក្នុងភាពវ័យក្មេងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាអ៊ីស្អួតតិចអត់ មិនអួតនាយករដ្ឋមន្ត្រីទេអាអញអួតងារសម្ដេចដល់មើលឯអួតស្អីឯបានងារសម្ដេចអឺបានងារនាយករដ្ឋបាន ធ្វើនាយករដ្ឋមន្ត្រីអញអញបានងារងារស្ដេចឯងារស្ដេចក្នុងវ័យក្មេងបំផុតដែរមានតែប្រែឯងមែនអត់មាន ក្រិតមានអីមែនក៏ប៉ុន្តែប្រជាពលរដ្ឋអ្នកស្រឡាញ់យុទ្ធធរបាទបាទគេគ្រប់គ្រងគេផ្ដល់ឲ្យបាទគេចិត្តបាទអានេះគឺបាយចិត្ត មានក្រិតមែនប៉ុន្តែពួកនោះអត់តម្លៃមានក្រិតមែនតែប្រជាជនជេរប្រជាជនស្អប់រាល់ថ្ងៃ ដាក់បណ្ដាសារាល់ថ្ងៃ បាទបាទបាទអាហ្នឹងអញ្ចឹងបាទអញ្ចឹងអញ្ចឹងហើយដូចយាយហ្នឹងគាត់មាន ក្រិតដែរក្រិតមកពីយួន ក្រិតចារកម្មបាទអូយវិរៈនារីចារកម្មយួនហើយអញ្ចឹង មានន័យថាវាបានងំបានអាងំបានអានេះហ្នឹងបាទ បានគ្រឿងអិសរាយុសដែលយួនពាក់ឲ្យហ្នឹងមិនដឹងវាសម្រាប់យួនសម្រាប់ខ្មែរប្រមាណអ្នកទេដែលវាធ្វើបាននោះណាបាទអាដែលវាធ្វើបានបំរើបានរហូតដល់យួនទទួលស្គាល់វាជាម៉ែឪបាទធម្មតាទេលោកអូយខ្ញុំទទួលស្គាល់វាជាដុំអាច់សម្ដេចសេងរតនាសម្ដេចភក្តីវិជ័យសេនាសេនរតនាផ្ដាំទៅ មីឡាំដួងឡាំដួយហ្នឹងណា សម្ដេចសេនាណាទួលស្គាល់ចារកម្មយន្តហ៊ុនសេនាតអីជាដំអាចមានអស្ចារទេហ្នឹងហើយឥឡូវគាត់ហ្នឹងហើយអឺសូនសំណាងគាត់ផ្ញើខមមិនពី YouTube មកគាត់សួរថាតើយើងគួរធ្វើបែបណាព្រោះអាមេរិកហាក់ត្រូវជាមួយយួនខ្លាំងណាស់អឺរឿងតំណែងតំណងអាមេរិកជាមួយយួនវាអត់មាន ពាក់ព័ន្ធអីទៅនឹងការតស៊ូរបស់យើងទេបាទ អឺអាមេរិកគេមានតំណែងផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចរកស៊ីជាមួយយួនវាជារឿងធម្មតាប៉ុន្តែចំពោះជំហរទៅលើជនផ្ដាច់ការប្លន់លទ្ធិប្រជាធិបតេយ្យអឺអឺបង្កហានិភ័យដល់តំបន់អាស៊ីភាគអាគ្នេយ៍ដូចជារឿងបើកដៃឲ្យចិនអឺលួចបង្កប់មូលដ្ឋានទ័ពនៅក្នុងប្រទេសខ្មែរវាយកំទេចអឺ សំណង់អាគាររបស់សហរដ្ឋអាមេរិកអានឹងគឺជារឿងផ្សេងអត់មានរឿងពាក់ព័ន្ធទៅនឹងជាមួយនឹងគោលនយោបាយអាមេរិកជាមួយយួននេះយើងកុំព្រួយបារម្ភរឿងហ្នឹងបាទបងប្អូនយើងទាំងអស់គ្នាបាទយើងកុំព្រួយបារម្ភអត់មានអីពាក់ព័ន្ធទៅនឹងគោលនយោបាយអាមេរិកហើយនិងកម្ពុជាបាទសំខាន់គឺយើងបដោតពីរឿងអាមេរិកហើយនិងកម្ពុជាហើយបច្ចុប្បន្នហ៊ុនសែនកំពុងតែយកកម្ពុជានឹងឲ្យคล้ายទៅជាមូលដ្ឋានសឹករបស់ចិនហ្នឹងជារឿងសំខាន់បាទបាទបាទ ហ្នឹងហើយដែលអាមេរិកដែលគេជួយប្រជាពលរដ្ឋយើងជួយអីហ្នឹងដោយសាររឿងហ៊ុនសែនរឿងអីហ្នឹងឲ្យចិនមកធ្វើមូលដ្ឋានតបយោធាមកធ្វើអីហ្នឹងបងប្អូនណាហើយរឿងហ្នឹងគឺដែលគេមិនចង់ឲ្យចិនហ្នឹងវាទីអំណាចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសនៅលើពិភពលោកទេអានោះវាឆ្លៀនពៀនតាំងពីសមុទ្រចិនខាងត្បូងវាវាអុកលុកគ្រប់កន្លែងទាំងអស់មែនតែនទៅអា អាចិននឹងគឺវៀតទីតាំងពីឥណ្ឌាតាំងពីអីអានេះឆ្លៀនពៀនគេគ្រប់តែប្រទេសទាំងអស់គ្មានប្រទេសណាមួយដែលមិនមានចិនទេអានេះដើរដើរផ្លាញគេដូចជាបាទបាទហ្នឹងហ្នឹងហើយបងហ្នឹងហើយយើងចង់ឆ្លើយទៅបងហ្នឹងហើយមិនអីទេបងប្អូនបាទកុំកុំកិច្ចការងារអារម្មណ៍ បាទអាមេរិកគេច្បាស់លាស់ណាបាទគេច្បាស់លាស់ណាគេមិនទៅទៅការពារយួនដែលយួនធ្វើខុសច្បាប់អីអីបើលើប្រទេសរបស់យើងអីអីអាមេរិកគេការពារអត់ទេបាទគេមិនមិនទេទេគេចារកម្មរបស់គេអាមេរិកនឹងគេមាននៅពេញប្រទេសស្រុកខ្មែរយើងនៅនៅនៅមាននៅស្រុកយើងដែរគេដឹងថាតាណាយ៉ាងណាយ៉ាងណីហ៊ុនសែនធ្វើអីអីគេដឹងតែទាំងអស់ហ្នឹងចាំបាច់តា ចាំបាច់តែគណៈបពប្រឆាំងចាំបាច់តែអង្គការសង្គមស៊ីវិលគេរាយការណ៍មកអាមេរិកមកអង្គការសហជាតិគេមានភ្នាក់ងារ FBI នៅគេនៅពេញទាំងអស់ហ្នឹងក៏គេធ្វើការគេដឹងរឿងទាំងអស់ហើយចំណុចណាមួយឯងធ្វើស្អីគេកត់មកទាំងអស់មានរិកិតចូលមកទាំងអស់កុំរឿងថាឯងចង់ដាក់បាំងអីចាក់គាត់ថាឲ្យយកឃ្លីបគាត់ឡាយមិញចាក់ផងហើយឥឡូវតន័យអត់អូខេមួយមើលថាអូខេមកបាន3នាក់ សិច្ចៈគាត់ចង់ចូលមកតវ៉ាជាមួយខ្ញុំគាត់ថាណែវើយមិចារកម្មយួន ចង់រៃគាត់ចង់ឡើងមកជឿជាមួយខ្ញុំឲ្យឲ្យបោះសច្ចៈគាត់អូខេមកខ្ញុំផ្ញើលីងទៅលីងមួយកដាលយប់វើអាចដេកពួនតែឡើងមកឡើងតទៀតគ្មានបានដេកវាដេកពួននេះទេវើយហើយបានតាមួយសច្ចៈលេងហើយណានៃអឺធីចានារារាមាកុំទៅខ្វល់ជាមួយនឹងអីវុទ្ធិកែវហ្នឹងហ៎ ថាមុខអីណា ដូចយួនដូចអីនឹងវាអត់សំខាន់លើមុខមាត់ដូចយួនដូចចិនទេសំខាន់នៅលើជំហរគួរក្បាលតើឈរនៅខាងណាឈរនៅខាង ខ្មែរឬក៏ឈរនៅខាងយួនណាបាទលេងពួយចេញមកសបល់ខ្មៅឃ្លីកដូចហ៊ីងមិនហៀងអីឯតការពារយួនការពារអីបាទហើយទៅហ្នឹងឲ្យលាឲ្យលុតហើយបាទមើលមើលមើលហ៊ីងមិនហៀងមើលបាទខ្មៅដូចហ៊ីងអញ្ចឹងហើយហើយការពារយួនការពារអីហ្នឹងអឺវាអត់សំខាន់លើមុខមាត់ សាច់ឈាមទេខ្ញុំចង់ជំរាបថាគណៈបកសង្គ្រោះជាតិណាបាទអ្នកដែលជាប់ខ្សែចិត្តណាសឹងថាច្រើន ជាងខ្មែរខ្មែរសុទ្ធផងខ្ញុំខ្ញុំជំរាបតាមត្រង់លោកប្រធានសំរងស៊ីគាត់ច្បាស់គឺគាត់ខ្មែរ100%ទេប៉ុន្តែយើងមើលក្រុមការងារគាត់អេងឆៃអៀងមួសុកហួរហុងស៊ុនហួរអឺរៀបរាប់ឈ្មោះបន្តទៀតសិតតែអ្នកជាប់ខ្សែស្រឡាយសាច់សាលោហិតចិនណាប៉ុន្តែពួកយើងជាប់សាលោហិតចិននេះគឺចិនដែលមកភៀសខ្លួន តាំងពីសម័យសម្ដេចសេនុតាំងពីមុនសម័យសម្ដេចសេនុដែលពួកគាត់នឹងចង់មករស់នៅក្នុងជាអឺបងប្អូនខ្មែរចង់ដាក់ខ្លួនឲ្យคล้ายទៅជាខ្មែរចង់ផ្ញើជីវិតគាត់នៅលើទឹកដីខ្មែររហូតជាប់ខ្សែស្រឡាយពួកយើងរហូតមកដល់សប្តាហ៍ថ្ងៃនេះមិនមែនដូចចិនសម័យនេះដែលចូលមកឲ្យឆ្លើយមើងងាយខ្មែរធ្វើបាបខ្មែរបាញ់គ្នាពេញកំពង់សោមអឺបង្កើតក្រុមម៉ាហ្វីយ៉ាបង្កើតជួញដូរគ្រឿងញៀនពេទ្យាចារ្យ ណាបង្កភាពអាណាធិបតេយ្យយកលុយមកគប់ហ៊ុនសែនយកលុយមកគប់ឧត្តមសេនីយ៍ណាចេញមកមើលងាយខ្មែរគឺអត់ទេបាទគឺដូនតាកងម៉ាយើងអាអាគ្រូហៅអាប៉ែអីហ្នឹងសិតតែពួកគាត់ជាអ្នកដែលស្រឡាញ់ខ្មែរហើយចង់រស់នៅជាមួយខ្មែរបាទចង់និយាយអឺប្រាប់ទាំងអស់គ្នាហ្នឹងបាទយើងអត់មានទៅខឹងទៅអីទេគ្រាន់តែបញ្ជាក់ឲ្យដឹងថាចិនក៏មាន តាមដំណាក់កាលដែរហើយ សំខាន់យើងកុំបាច់ទៅនិយាយពីរឿងមុខដូចយួនមុខដូចចិនអត់សំខាន់ទេសំខាន់តើយើងឈរធ្វើនយោបាយជាមួយឈរជាមួយអ្នកនយោបាយនៃការពៀផលប្រយោជន៍ខ្មែរឬក៏ឈរនៅជាមួយអ្នកនយោបាយដែលបំផ្លាញខ្មែរបាទបាទសំខាន់ណាស់ខ្ញុំខ្ញុំចង់ជម្រាបមួយទៀតបាទជើជនជាតិយួនក៏ដោយដែលដែលមកនៅស្រុកខ្មែរហើយពួកគាត់ អឺជួយប្រកបមុខរបរឲ្យអត់មាន ពាក់ព័ន្ធទៅនឹងរឿងនយោបាយគោលនយោបាយដើម្បីលេបទឹកដីខ្មែរចង់មករស់នៅ ដើម្បីជាជនភៀសខ្លួនដូចយើងនៅអាមេរិកចឹងដូចយើងបងប្អូនខ្មែរអាមេរិកចឹងបាទក៏ពួកយើងអត់មានទោមនស្សអីទៅខឹងនឹងស្អប់ពួកគេទេបាទអានឹងវាជាជាលក្ខខណ្ឌតោប្រវេសអន្តរជាតិទេច្បាប់ អន្តរជាតិមានបាទឲ្យតែគាត់មកគាត់ធ្វើការបងពុន ជូនរដ្ឋជូនអីដូចគ្នាបាទមានសិទ្ធិស្មើគ្នាយើងផ្ដល់សិទ្ធិឲ្យគាត់បើសិនជាគាត់នៅបំពេញគ្រប់លក្ខខណ្ឌមិនមែនក្នុងគោលបំណងចូលមកឆ្លៀនពៀនចង់បានទឹកដីឬក៏មករស់នៅ ក្នុងនាម ជាចារកម្មណាអ្នកខ្លះហ្នឹងអីគេមួយថ្ងៃមួយថ្ងៃរុញតែទេសអេតចាយលក់ការ៉េមកៃឯងប៉ុន្តែ ជាភ្នាក់ងារសម្ងាត់ជាចារកម្មមើលពួកហ្នឹងអត់បានទេយើងមិនអនុញ្ញាតឲ្យនៅទេបាទអញ្ចឹងយើងបែងចែកឲ្យច្បាស់លាស់បាទ ហើយធម្មតាទេប្រទេសណាក៏ដូចប្រទេសណាដែលយើងមានច្បាប់អន្តោប្រវេសន៍បាទប្រទេសមានច្បាប់អន្តោប្រវេសន៍ច្បាប់អន្តោប្រវេសន៍ហ្នឹងគឺដើម្បីអីដើម្បីការពារបូរណភាពទឹកដីដើម្បីការពារអជននិគមបរទេសចូលមករស់នៅក្នុងប្រទេសមួយមួយខុសច្បាប់ហ្នឹងឲ្យតែយើងអនុវត្តច្បាប់អន្តោប្រវេសន៍ហ្នឹងឲ្យបានច្បាស់លាស់មើងម៉ាត់ គឺយើងអត់មានការព្រួយបារម្ភទៅលើជនជាតិណាទេដែលមិនរស់នៅប្រទេសយើងគឺយើងអាចទទួលបានឲ្យតែយើងអនុវត្តច្បាប់អន្តរប្រវេសន៍នឹងឲ្យបានតឹងរឹងឲ្យបានមើលម៉ាត់វាសំខាន់នៅលើត្រង់ចំណុចហ្នឹងហើយចំពោះជនជាតិប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតលើពិភពលោកគ្មានអាណាធំជាងអាមេរិកទេបាទក៏មានប្រទេសណាធំជាងអាមេរិកទេតើមានប្រមាណជនជាតិរស់នៅប្រទេសអាមេរិកនឹងហើយមានសេចក្តី មានអីហ្នឹងបាទសំខាន់គឺច្បាប់ដែលគេ អនុវត្តហើយនឹងគោលជំហររបស់គេគេអនុវត្តច្បាប់គេតឹងរឹងមើលម៉ាត់អានឹងគេអត់មានការព្រួយបារម្ភបាទបាទឥឡូវសម្ដេចសច្ចៈបុណ្យហ្នឹងគាត់សនោមពរឲ្យដាក់ឃ្លីបគាត់អានឹងឃ្លីបចាស់ទេអាឃ្លីបផ្សាយបឹកមិនខ្ញុំអត់ទាន់បានដាក់ទេគាត់ដាក់ឃ្លីបសច្ចៈអីចូលក្នុងเพจហ្នឹងគឺពួកអានឹងធ្វើបាបเพจអស់គេគេ report ធ្វើឲ្យ page យើងបាត់អស់នេះហ្នឹង សច្ចៈបុនបងដាក់ទៅគឺគេគេ report វីដេអូនឹងយកបាត់ទេឥឡូវនឹងបានតែចាក់នឹងផ្សាយហ្នឹងឯងឥឡូវយើងចាក់ទៅតាមអ្វីទៅអូគេកាត់ក្បាលអីឲ្យមហាជនមើលបាទតែបងប្អូនចូលនិយាយលេងទី1ដើម្បីលុបបំបត្តិនិងលៀងភាពបរិសុទ្ធឲ្យឲ្យគេបើសិនជាគេជាកូនរបស់ហ៊ុនសែនខ្ញុំសុកចិត្តកាត់ក្បាលខ្ញុំចោលតែឥឡូវអញសួរបើអញចេញវីដេអូនេះហើយទេ ឆ្លើយតបពេលនេះហើយចុះបើឯងមិនហ៊ានវិញបើឯងកំសាវិញតើឯងទៅយកស្អីមកឆ្លោះជាមួយអញយកស្អីមកជួយជួយជាមួយអញណែបៃសាច់ហ៊ុនស៊ីណាតស្ដាប់ហ្នឹងហើយអឺចារកម្មយួនវិចារកម្មយួនហ៊ុនស៊ីណាតស្ដាប់ស្ដាប់ដៃជោមាសសច្ចៈបុណ្យគេដាក់ណាគេអត់ខ្លាចណាហ៊ុនសែនណានិយាយប្រាប់ឯងអានេះហ៊ុនសែនណា គេមិនខ្លាចទេណាហ្នឹងហ៊ុនសែនកុំច្រឡំណាដែលហ៊ុនសែនមានចេតនាមានបំណងខំឲ្យណាកុំតែអាណិតអាកបីនោះអាឈាមថោកឯងហ្នឹងឈាមបំរុងខ្លាចទៅជានាយករដ្ឋមន្ត្រីប៉ុន្តែអញមើលទៅអាឈាមថោកឯងនេះកំសាកអន់ណាសំបីតែបដៃមិញចាស់ក៏ឲ្យប្រើក្បាលឲ្យមកមកមកជួយការពារប្រយោជន៍ឲ្យឯងដែរកំសាកមែនតើថោកមែនតើអានោះលើសពីថោកទៀតជាក្មួយមួយទេ មិញឯងនៅអាស៊ានមិញឯងចាស់ហើយកុំឲ្យគេជេរប្រមាថកុំឲ្យគេដៀលទុកឲ្យខ្ញុំខ្ញុំជាអ្នកសិក្សារៀនសូត្រខាងតាហ៊ានដែរខ្ញុំជាអ្នកប្រយុទ្ធដែលទុកឲ្យខ្ញុំចេញទៅប្រយុទ្ធតតាំងជាមួយនឹងក្រុមពួកវាដាក់ដាក់អូលចាដាក់មើលទៅពួកវាមិនហ៊ានទេសច្ចៈទេដាក់ឥឡូវមកមកឃ្លីបទៀតមកឃ្លីបទៀត ឆ្លើយតបជាមួយនឹងមិសិចាអាចារ្យពុទ្ធអាតកូលហ៊ុនអាកបីអាកូនកបីទាំងអស់តែខ្លាំងចេញមកឥឡូវអាសច្ចៈនេះប្រកាសឯកភាពកាត់ក្បាលធាត់បាត់ជើងហ៊ុនម៉ាណែតឯកភាពឯកភាពអាចបដិសេធទេទទួលយកក្នុងការភ្នាល់នេះក្នុងការភ្នាល់នេះតែសុំតែម្យ៉ាងនេះយកហ៊ុនសែនហើយនឹងអាកូន កបីមកផលិត DNA នៅអាមេរិកដើម្បីឲ្យយើងទទួលយកបានទាំងអស់គ្នានឹងហើយយកក្បាលយើងទៅចោះអូខេយកក្បាលយើងទៅចោះវីដេអូនេះជាសាស្័យអត់កន្លែងទេ មិនចាំបាច់ចុះហត្ថលេខាមិនចាំបាច់សញ្ញាក្រដាស់ស្អីទេវីដេអូនេះជាសាស្័យសម្ដីនៅក្នុងជាសាស្័យអសច្ចៈស្ម័គ្រចិត្តទទួលយកការភ្នាល់នេះទទួលយកការកាត់ក្បាលនេះសម្ដេចប្អូនដែលចូលមាសមានប្រសាសន៍ត្រឹមត្រូវពួកឯង ថ្ងៃសារពួកឯងហើយដែលឯងលេងជាមួយនឹងអសច្ចៈយើងលេងតែនឹងថ្ងៃសារពួកឯងហើយពួកឯងមិនបាច់ឆ្លើយតបតកូនជួនឬមតិពីអានេះទេចាប់ពីថ្ងៃនេះទៅម៉ោងនេះទៅគឺពួកឯងកូនជួនពិតប្រកបហើយគឺជាកូនជួនហើយអាហ៊ុនម៉ាណែតឯងគឺជាកូនជួនហើយបងប្អូនមហាជនខ្មែរបាទបងប្អូនស្ដាប់សម្ដីអសច្ចៈបងប្អូនងឺសម្ដែងរបស់អសច្ចៈអាហ៊ុនម៉ាណែតគឺពិតជាកូនជួន100%នៅក្នុងពេលខណៈពេលនេះ ដែលសម្រេចអាសច្ចៈកំពុងតែតតាំងជាមួយនឹងអាសច្ចៈបីគុណកូនអាលេតធោតែលេងមួយអាណាលេងមួយអត់លេងណាលេងមួយសច្ចៈបុណ្យណាហើយស្គាល់សច្ចៈបុណ្យហើយស្គាល់សេរីណាតិចពេកណាអាកបីវិកចាហ៊ុនស៊ីណាតវិចារកម្មជួនជួយឯងមិនបានទេណាជួយឯងមិនបានទេតែជួយមិនអត់ទៅជួយវាទេ វិការកម្មយួរធ្វើនរោបីអានរោអឺតែអានរោអាសូមបីតែម្ដាយមិញក៏ឯងប្រើអស់សាច់ដែរទៅវិការកម្មយួនរឿងឲ្យមិនប្រើហ៊ុនសែនធ្វើថោកវាការពារគ្នាវាហ្នឹងហើយយួនយួនហើយមិនដល់ចូលមានមុខការពារខំចេញមុខអូកាយកត់ត្រឡប់ជួនហើយមកដល់អាបជាថោកឯងអាឈាមថោកឯងនេះទៀតក៏នៅតែឲ្យគាត់មកការពារទៀតអាបើមិនការពារមិនបានអាគ្រឿងអេសរ៉ាយូចិត្តតែខ្ចូលមាត់ ចូលមកឈូសហើយឯងនៅតែប្រើអត់គាត់ដល់ណាទៀតឯងមិនគួរបញ្ចេញមកអេបាយខ្លាំងបាយជាពុទ្ធហ៊ានមែនឯងពុទ្ធអ្នកប្រយុទ្ធមែនយុទ្ធសាស្ត្រឯងមានវិធីសាស្ត្រឯងមានឬមួយក៏ឯងគ្រាន់តែធ្វើជាមេឆ្កែចាំរៀបបន្ទាក់ចាំតាមខំគេពីក្រោយខ្នងទេអាកំសាវាមិនភៀនចេញទេចាអើយអាកំសាចំណេះវិជាឯងរៀនបានត្រឹមតែមកធ្វើបន្ទាក់ តើបាយកលគេតាមតកម្មគេពីក្រោយខ្នងទេតែឯងលេងជាមួយអសច្ចៈនេះទៅមិនរួចទេអញអត់ឲ្យឯងលេងមុនអញមកតែប្រាប់ឯងឥឡូវមកនេះបើអញចាញ់ឯងក៏អញលេងឯងអស់ចិត្តដែរណាតែអញជឿ100%អញជឿ100%ស្ដាប់ទៅវិចារកម្មយួនហ៊ុនស៊ីណាតអាកូនកបីស្ដាប់តាមពិតស្ដាប់ឲ្យច្បាស់ថ្ងៃហ្នឹង ពួកយើងចេញមកប្រតិកម្មនឹងឲ្យវានៅបញ្ជាក់ថាអាម៉ណែតគឺជាបាទបាទថ្ងៃនេះអ្វីដែលយាយហ៊ុនស៊ីណាតនេះចេញមកនេះគឺបង្ហាញច្បាស់ថាអាហ៊ុនម៉ណែតគឺជាកូនយួនគឺជាកូនយួនយួនមិនថាមិនយួនបងប្អូនបងប្អូនខមមិនឲ្យខ្ញុំតិចខមមិនឲ្យខ្ញុំតិច តើអាហ៊ុនម៉ាណែតមិនទេបងអូនតិចខមមិននឹងបងប្អូនខមមិនច្បាស់ហើយគ្រប់ត្រកាលជាមួយដេជោឡុងកាលនឹងនេះហ្នឹងគឺថាអូខេទាំងអស់គ្រប់ត្រឲ្យទៅធ្វើ DNA ទាំងអស់គឺអ្នកចូលមើល 2K កាលនោះបាទគឺច្បាស់លាស់ណាគាត់ឯកភាពបាទអឺឲ្យវាធ្វើ DNA បញ្ជាក់ច្បាស់លាស់ហ្នឹងហើយហើយនឹងគឺ ចារកម្មយន្តហ៊ុនស៊ីណាតបានច្បាស់ណាពួកយើងគឺហើយនឹងពីម្សិលមិញក៏យើងបានប្រកាសដែរជាមួយនឹងបងអូនដេឡេបាទឲ្យមកវ៉ាស៊ីនតោន DC មកមកធ្វើមកណាអាហ្នឹងគឺយើងបាទយើងធ្វើទៅតាមអ្វីដែលចង់បានហាឲ្យវាឡើងមកឡើងមកធ្វើមកកុំអត់មានទេណាឲ្យច្បាស់លាស់ណាបាទ ហើយហ្នឹងហើយជើងអត់មានខ្លាចអត់មានអីដកថយទេសំខាន់ធ្វើម៉េចហ៊ានពិនិត្យ DNA ជាមួយការប្រកាសហ្នឹងទៅបាទបាទហ្នឹងហើយហើយខ្ញុំប្រធានបទខ្ញុំដាក់ហ្នឹងខ្ញុំថាថាចារកម្មយន្តហ៊ុនស៊ីណាតគឺកំពុងបំផ្លាញតកូលហ៊ុនវាពោះឥឡូវវាបំផ្លាញអាហ្នឹងគឺ អ្វីដែលវាចេញមកអឺធ្វើប្រតិកម្មអីរឿងហ្នឹងអាហ្នឹងវាបំផ្លាញតកូលហ៊ុនវាធ្ងន់ធ្ងន់ធ្ងរណាវាចេញអាសន្តានជាឃាតករមកច្បាស់លាស់បច្ចៈច្បាស់លាស់ណាដែលប្រើនៅការប្រមាថដល់អាយុជីវិតអីគេនោះបាទហើយគេគាត់ថាសុំឲ្យធ្វើ DNA ហ្នឹងឯងសិតទៅឲ្យគេកាត់ក្បាលកាត់អីបាទអឺហ្នឹងបាទហ្នឹងយើងយើងប្រតិកម្មហ្នឹងបាទហើយ បាទមានប៉ុណ្ណឹងចូលរួមហើយរឿងស៊ីណនអាស៊ីញាងអីអីហ្នឹងឲ្យទៅអីទៅទៅយើងមិនចង់បកស្រាយអីវែងឆ្ងាយទេព្រោះអារឿងវាតែប៉ុណ្្នឹងហើយវាដឹងប៉ុណ្្នឹងហើយបាទវាទៅហើយវាទៅហើយវាទៅឲ្យវាទៅចាស់បងប្អូនណាចាំមើលវាសំដែងយ៉ាងម៉េចទៀតណាទៅទៅយើងមិនបាច់ទៅនេះវាទេយើងសំខាន់វាយអាចារកម្មយួនអាវាយពួកហ៊ុនសែនអា លេដឹកថងអីនេះវាយអាក្បាលម៉ាស៊ីនវាធំធំ នេះកុំចាប់អារម្មណ៍អាតូចតាយកប៉ិចកប៉ុកអស់ហ្នឹងថ្ងៃណាមួយតែពេលអស់អាធំហ្នឹងគឺអាពួកអាហ្នឹងគឺវាដួលឯងវាទៅឯងឯងបាទអាហ្នឹងតែប៉ុណ្្នឹងឯងវាយអាក្បាលម៉ាស៊ីនវា ខ្លាំងជាទីបំផុតកុំចាប់អារម្មណ៍ណាវាយពួកអាហ្នឹងបាទអាហ្នឹងគោលដៅគោលដៅគឺហើយនឹងយុទ្ធសាស្ត្ររបស់ទូទួលសម្លេងអាសកាខ្មែរហើយកុំឲ្យថាយើងនឹងស្អីណាធ្វើតាមបញ្ជា លោកប្រធានសំរងស៊ីលោកអីណាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិអីកុំចេះតែមកប្រឌិតលៀបពណ៌អីពួកយើងគឺអានេះអត់ទេអានេះគឺជាការទទួលខុសត្រូវរបស់ក្រមការងារទូទស្សនវិទ្យាខ្មែរមិនជាការដែលធ្វើទៅតាមបញ្ជាអ្នកណាមួយ ពួកយើងអត់មានធ្វើទៅតាមបញ្ជាណាមួយ គឺអ្វីជាក្រមការងារទួលទូទួលសម្លេងរដ្ឋការខ្មែរប្រកាសថ្ងៃនេះគឺថាទទួលខុសត្រូវនៅអ្វីដែលសកម្មភាពពួកយើងធ្វើអត់មានប៉ះពាល់ដល់ថ្នាក់ដឹកនាំគណៈបក្សប្រជាជាតិណាមួយ អត់មានការបញ្ជាពីអ្នកណាមួយឲ្យធ្វើពួកយើងផ្សាយចេះផ្សាយចុះរាល់ថ្ងៃនេះគ្មានទេសួរសម្ដេចបងអូនដាលេអត់មានអ្នកណាមួយមកអូយដាលេត្រូវនិយាយចេះនេះរតនាត្រូវនិយាយចេះអត់មានទេគឺពួកយើងឯករាជ្យធ្វើការម្ចាស់ការស្មារតីនៃការនៃក្រមលក្ខណៈជាធិបតេយ្យជជែកគ្នានៅក្នុងក្រមបាទយើងដាក់ផែនការគ្នាធ្វើអាហ្នឹងយើងជំរាបជូនបងបងចុះហើយពួកវាចេះតែលៀបពណ៌ស្អីក្រមសំទាំងស៊ីសំទាំងស៊ីស្អី អានឹងអត់ទេពួកវាគឺគឺចោតបាទចោតលួចពណ៌ពួកយើងបាទបាទបាទអឺសម្ដេចបងប្អូនតលេខ្ញុំអត់បានមើលខមមិនបងប្អូនសុំតែហើយបងដូចជាអត់ឃើញមានគាត់ដាក់សំណួរខមមិនអីមកផងដោយសារបាទការផ្សាយនេះគឺបី view តិចមែនប៉ុន្តែតែបន្តិចទៀតហ្នឹងគឺយកទៅដាក់ YouTube ហើយគេថាសម្ដេចសេងរតនាប្រលះចារកម្មយួនហ៊ុនស៊ីណាព្រោះគេដាក់ល្អល្អណា មិនខ្ញុំយកដាក់ទេណាបងប្អូនណាខ្ញុំសូមបញ្ជាក់បងប្អូនដែលទៅមើលនៅ YouTube ឃើញសម្ដេចសេនរតនាអីអីសម្ដេចតលេអុយអីអីសរសេរអសធំធំអាហ្នឹងមិនមែនពួកខ្ញុំយកទៅដាក់ឲ្យធ្វើអាជីវកម្មអីអត់មានបានមករៀលអីសោះពី YouTube រាល់ថ្ងៃនេះគេយកទៅដាក់ពេញ Channel មើលរាប់ K រាប់អីហ្នឹងអាហ្នឹងបានលុយទៅគេអ្នកធ្វើទេហើយអាហ្នឹងគឺថាយើងនឹងតេសតទេហើយហើយពួកវាវាចោទតែយើងនឹងមានពេលទំនេរមកអង្គុយផ្សាយអីអីហ្នឹង ព្រោះដើម្បីដោបាយហ៊ុនសេណាតគេនិយាយចឹងចារកម្មយួនហ៊ុនសេណាតនិងបកពួកនោះគេថាអានេះនៅអាមេរិកនឹងព្រោះស៊ីដើម្បីបានបាយស៊ីអឺអញខ្វះបាយស៊ីទេអញធ្វើការរាល់ថ្ងៃនេះអញខ្វះលុយគេឆាយទេអញទៅធ្វើការមកឆ្លៀតពេលបាទពួកយើងសើឆ្លៀតពេលទាំងអស់បាទធ្វើការយើងឆ្លៀតពេលពេលដែលយើងទំនេរនឹងយើងផ្សាយរឿងជាតិហ្នឹងបាទអញ្ចឹង